គ្រប់ព្រះអង្គដោយសេចក្តីជ្រះថ្លាហើយនឹងសូមចម្រើនពរលោកនាងកញ្ញាញាតិញោមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះថ្ងៃអាទិត្យ800ខែទុតិយសាលឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី1ខែសីហាឆ្នាំ2021 សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីពិភាក្សាឬក៏កិច្ចពិភាក្សាដែលពាក់ព័ន្ធទៅក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិដល់ចូលដល់មាត្រាទី5នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិនេះយើងខ្ញុំប្រកាសអាណត្តិស្មារភាពតែងតែជួបជុំគ្នានៅក្នុងកម្មវិធីនេះដើម្បីគោលបំណងសំខាន់គឺដើម្បីផ្សាយដំណឹងនេះទៅកាន់មេត្តភូមិរបស់យើងជាពិសេសទៅកាន់យុវជន ទៅពាំងស្នងរិស័យរបស់ខ្មែរកម្ពុជាក្ររបស់យើង ហើយយើងបានផ្ដោតអារម្មណ៍សំខាន់ទៅលើមេត្រាទីសេចក្តីប្រកាសរបស់អង្គការសហជីវជាតិនេះគឺដើម្បីធ្វើយ៉ាងណាឲ្យយុវជនរបស់យើងមានការយល់ដឹងអំពី ច្បាប់អន្តរជាតិផងច្បាប់ជាតិផងហើយនិងច្បាប់ទូទៅទាំងអស់ក្នុងការរស់នៅក្នុងសង្គមបច្ចុប្បន្នភាពនេះដូច្នេះថ្ងៃនេះយើងបាន ជួបជុំគ្នាសាជាថ្មីដល់ទី1មាន ការចូលរួមពីវាគ្មិនរបស់យើងទីមួយគឺបងទៀតថេនដែលជាទីប្រសានៃសហព័ន្ធម៉ែកម្ពុជាក្រមហើយសូមណាស្វាគមន៍បងគឹមគូ ដែលជាទីប្រសានៃមជ្ឈមណ្ឌលធរកម្ពុជាក្រមរបស់យើងផងដែរហ្នឹងហើយដូចជាការសន្យាការពិសព្វដាមុនហើយសន្យាការពិសិលមិញថាយើងនឹងជជែកគ្នារឿងសេចក្តីប្រកាស អង្គការសហប្រជាជាតិនេះចូលមកដល់មាត្រាទី4ពិសិលមិញហើយបានយល់សេចក្តីយកជាការបានហើយមាត្រា ទី4មាត្រាទី3និងមាត្រាទី4មានលក្ខណៈតំណាក់តំណងគ្នាល្អណាស់ដូច្នេះពីសិលមិញគឺយើងបានបញ្យល់បានបោះក្បាយល្អហើយប៉ុន្តែថ្ងៃនេះយើងឈានចូលមកក្នុងមេតិកាទីទី5 អញ្ចឹងសមាភិបក៏សូមទុកវេទិកានេះទុកដល់ឲ្យបងគឹមគូដើម្បីអាននៅមេត្តាមេត្រាទី5ប៉ុន្តែមុននឹងអាននៅមេត្រាទី5សូមជូនឲ្យបងគឹមគូធ្វើបច្ចុប្បន្នភាពនៃ COVID-19 គឺ COVID-19 ហ្នឹងយើងមាន ស្ថានភាពបែបណាហើយអាចចូលដល់ដំណាក់កាលណាហើយនៅទីក្រុងស៊ីដនីរបស់យើងអញ្ចឹងសូមជូនមេតិកាជូនវេទិកាទៅបងធីមគូដើម្បី ធ្វើបច្ចុប្បន្នភាពក្នុងទីក្រុងស៊ីដនីរបស់យើងសូមអញ្ជើញបងណាបាយគុំតិគុណអនអនតិគុណចេញមកបាយគុំតិគុណក្នុង2អង្គជំរាបសួរលោកទីថេននិងជំរាបសួរបងប្អូនវិជាពុទ្ធបរិស័ទខ្មែរក្រមខ្មែរកណ្ដាលខ្មែរទាំងអស់ខ្មែរទូទៅទាំងអស់ជាទីគោរពនិងកលឹកហើយថ្ងៃនេះខ្ញុំកាលណាខ្ញុំបាទមាននេតិ ផ្សាយជូនសម្រាប់តែក្នុងរដ្ឋ New South Wales ពីសភាពការនៃ COVID-19 ថា COVID-19 នៅ ក្នុងសភាពការបច្ចុប្បន្ននេះវាកាន់តែកើនឡើងមិនចុះទេមើលតាមភាពបាពីថ្ងៃតាំងពីថ្ងៃប្រហោះ មើលពីសភាពការថ្ងៃប្រហោះហ្នឹងវាចំនួន case ហ្នឹងឡើង237 case នោះដល់ចុះមកមកដល់ថ្ងៃសុក្រយប់ថ្ងៃប៉ោះមកថ្ងៃសុក្រហ្នឹងនៅសល់តែ177ទេវិចទៅដល់ថ្ងៃសៅរ៍ថ្ងៃសៅរ៍ពីម្សិលហ្នឹង វាឡើងទៅដល់210អាហ្នឹងចំនួន case ទៅដល់ពីព្រឹកមិញពីម៉ោង11ព្រឹកមិញនេះវាឡើងទៅដល់239 case បូកទាំងមកពីបរទេស2ទៀតទៅជា241ដូច្នេះខេសដែលដែលក្នុងការដែលរោគ COVID-19 ដែល ចាប់ផ្ដើមរាតត្បាតតាំងពីគេហៅថា Delta strain ហ្នឹង Delta strain ហ្នឹងអាមេរោគថ្មីដែលមកពីតាមពិតទៅមកពីឥណ្ឌាហ្នឹង Delta strain ហ្នឹងវាឆ្លងលឿនហ្នឹងវាចាប់ពីថ្ងៃមើលពីថ្ងៃទី16ខែ ជូន16ខែ6ឆ្នាំ2021រហូតមកដល់បច្ចុប្បន្ននេះចំនួន COVID ដែលប្រជាពលរដ្ឋនៅក្នុងរដ្ឋ New South Wales ទាំងមូលហ្នឹងមានឡើងដល់ចំនួន3427នាក់ហើយអាហើយក្នុងចំនួន3427ហ្នឹងមានចំនួន ដែល បាត់បង់ជីវិតស្លាប់ហ្នឹងចំនួន14នាក់ណាចំនួនដែល អ្នកដែលមានជំងឺធ្ងន់ទៅសម្រាប់នៅក្នុងមន្ទីរពេទ្យហ្នឹងមានចំនួន222នាក់អ្នកដែលនៅក្នុងសំណាក់មន្ទីរពេទ្យហើយធ្ងន់ធ្ងរបំផុតនោះនៅក្នុង ICU គេហៅ intensive care unit នោះមានចំនួន54នាក់ហើយអ្នកដែលត្រូវការ ventilation ហ្នឹងគឺថាអ្នកដែលត្រូវការអុកស៊ីហ្សែនជំនួយពាក់ដាក់ច្រមុះហ្នឹង25នាក់ដូច្នេះគឺថាសភាពការ COVID បច្ចុប្បន្ននេះវាមានតែការឡើងមិនមិនចុះទេ ពីព្រោះអាអា delta strain ហ្នឹងវាគាត់តែដើរកាត់តែតឹងដោយខ្ញុំកណាមាននិយាយពីមុនហ្នឹងថាគាត់តែកាត់តែតឹងវាឆ្លងបាត់ទៅហើយវាការឆ្លងវេពេកក្នុងការដែលរដ្ឋាភិបាលបិទគប់ហៅថា lockdown យ៉ាងតឹងហ្នឹងគាត់នៅតែចំនួនវាកើនឡើងកើនឡើងព្រោះក្នុងចំនួនដែលវាកើនហ្នឹងពីព្រោះគេគេធ្វើចំនួនស្ថិតិដែលថេសដែលធ្វើការធ្វើតេស្តហ្នឹងដូចពីកន្លងហើយហ្នឹងមានប្រហែល 87000 712នាក់គួយឃើញចំនួនប្រហែល239បូក ទាំងពីបរទេសទៀត2ទៀតទៅ241អុយអាចំនួនតែទាំងអស់ហ្នឹងចំនួនដែលយើងដឹងខ្លះទៅអ្នកខ្លះតេស្ត COVID ហ្នឹងដឹងខ្លួននៅ isolate គេថានៅខាងខ្លួននៅផ្ទះមិនទៅណាទេប៉ុន្តែអ្នកដែលអត់ដឹងខ្លួននោះមានចំនួនច្រើនឥឡូវមានចំនួន50នាក់អញ្ចឹងវាវាអាចឆ្លងអាចំនួន50នាក់ដែលអត់ដឹងខ្លួនថាមានរោគ COVID ហ្នឹងវាចិត្តទៅដល់សពភិញជុំជុំរ៉ោនរ៉ោនជុំហ្នឹងអាហ្នឹងវាឆ្លងទៅគេបានទៀតវាច្រើនទៀតឥឡូវហ្នឹងរដ្ឋាភិបាល New South Wales ចេញគម្រោងថ្មីដើម្បីកម្ចាត់โรคនេះចេញឲ្យបានឆាប់គឺត្រូវការចាក់ថ្នាំចាក់វ៉ាក់សាំងហ្នឹងចាក់វ៉ាក់សាំងហ្នឹងឲ្យបានច្រើនយ៉ាងលឿនបំផុតឥឡូវគម្រោងការថ្មីគេត្រូវចាក់វ៉ាក់សាំងឲ្យបានច្រើនបំផុតដើម្បីបន្ថយការណែឆ្លងរោគហ្នឹង គណៈគណៈសូមជូនព័ត៌មានប៉ុណ្ណេះបាទអឺឥឡូវយើងអរគុណបងគឹមគូចំពោះស្ថានភាពនេះអឺមើលទៅវាមិនអាចធ្លាក់ចុះទេមានការរីកដាលរៀបដាលឡើងថែមនេះទៀតឥឡូវខ្ញុំកណ្ដាលសមាភិបជូនវេទិកាទៅគុណចាស់សូមនីមានអីបច្ចុប្បន្នភាពនៅខាងកម្ពុជាក្រមយើងមានអីផ្លែកដែរទេមានតាមដានខាងកម្ពុជាក្រមយើងដែរទេទៀតសូមជើនិមន្តគុណចាស់សូមនីទៀត ថាថ្វាយកូនលបងឲ្យចម្រើនពួរញោមទាំងពីរនាក់ហើយថ្ងៃនេះដូចជាយឺតតិចពួកឯងមិញបញ្ជូនលោកប្អូនហ្នឹងទៅចាក់ថ្នាំព្រោះឯងខ្លាចឲ្យជំងឺវាកើនឡើងនៅខាង អាដាលេដនេះហើយសូមរាយការណ៍អំពីនៅខាងអាដាលេដនេះ ថ្ងៃហ្នឹងគឺបានកើនឡើង3ករណីដែរណា3ករណីដែលថ្មីណានៅក្នុងណាឡើង3ករណីទេហើយអ្នកដែល អ្នកកើតហ្នឹងគឺ active case ហ្នឹងគឺ28ណាហើយអ្នកដែលនៅព្យាបាលនៅ មន្ទីរពេទ្យគឺមាន4អ្នកបាត់បង់ជីវិតគឺ4អ្នកបើយើងរាប់ពីនេះមកប៉ុន្តែថ្ងៃនេះនិយាយសរុបថ្ងៃនេះគឺថ្ងៃទី1ខែ8នោះគឺមាន3ករណីគឺថ្មីតែម្ដងសម្រាប់នៅរដ្ឋអាដាលេដហ្នឹងហើយសម្រាប់ស្ថានភាពនៅខាងអឺកម្ពុជាក្រោមវិញអត់តានបានទទួលព័ត៌មានថ្មីទេយើងយើង ដឹងស្រាប់ទេគឺនៅ ខាងកម្ពុជាក្រមយើងខាងព័ត៌មាននេះយើងតែងតែធ្វើការស្រាវជ្រាវទៅតាមបងប្អូនយើង ទេ បងប្អូនយើងឲ្យដូចញោមទៀតផែនបានលើខ្មែរក្រមយើងអឺស្លាប់ប្រមាណប្រមាណអីអញ្ចឹងហើយក៏ប៉ុន្តែយើងឃើញថាអឺការងារដែលបងប្អូនយើងដែលនៅធ្វើគឺដូចជា ក្នុងថ្ងៃសៅរ៍ដែលខ្ញុំកណាបានរាយការណ៍ស្ថានភាពនោះគឺនៅតែធម្មតាទេគឺអត់មានបទធូតទេ មានតែបតឹងបន្ថែមទៀត នៅតាមដែលខ្ញុំកណាទេទៅសួរសុខទុក្ខបងប្អូនអញ្ចឹងគេថាមានមានតែរឹបបន្តឹងឡើងទៀតឥឡូវនេះកាលពីមុនថាបធូរហើយប៉ុន្តែក្នុងរយៈពេលថ្មីថ្មីនេះថាតឹងទៀតព្រោះអីបង្កើតឡើងបន្ថែមទៀតនោះកាន់តែកាន់តែតឹងជាងមុនហើយឯឃើញបងប្អូនយើង ដែលធ្វើការនៅក្នុងរោងចក្រទៅពេលខ្លះទៅគាត់ធុញថប់នៅក្នុងរោងចក្រហ្នឹងគាត់ពិបាកក្នុងការដូចថារស់នៅអីចឹងពេលខ្លះទៅគាត់អាចនិយាយថា ចេញទៅទៅអីខ្លះអីអញ្ចឹងដែរដើម្បីមហិកាយហើយនៅក្នុងរោងចក្រហ្នឹងឃើញគេយកបាយយកម្ហូបអាហារអីមកតាមធម្មតាបាយពីរោងចក្រនេះមានតសោះមានអីខ្លះទៅខអឺមាត់ពងទាអីហ្នឹងបន្តិចទៅហើយអឺបាយអីមកខ្ចប់វាទៅហើយសួរថានឹងជីវិតអ្នករោងចក្រគឺប៉ុណ្ណឹងឯងពេលខ្លះទៅក៏ដេកនៅក្នុងរោងចក្របានន័យថាវាមានផលវិបាកហើយវាមានផលប៉ះពាល់ផងដែរទៅដល់បងប្អូនយើងក៏ប៉ុន្តែយើង សូមបញ្ជាក់ទៅដល់បងប្អូនយើងនៅខាងដែនដីកម្ពុជាក្រមអឺត្រូវប្រុងប្រយ័ត្នមែនទែនព្រោះអីប៉ះសិនបើយើងចង់បានអឺស្រួលហើយយើងចង់បានដើម្បីឲ្យឆាប់ដូចថាអស់ជំងឺនឹងយើងត្រូវតែការពារខ្លួនរៀងរៀងខ្លួនព្រោះជំងឺនេះអត់មានរើសអើងថាអ្នកមានអ្នកក្រ ឬក៏សខ្មៅអាក្រក់ល្អអីយ៉ាងណាប្រសិនបើថាមានប៉ះពាល់មួយរោងចក្រឬក៏មានប៉ះ ល់មួយនៅក្នុងក្រមគ្រួសាររបស់យើងបានន័យថានៅក្នុងក្រមគ្រួសារហ្នឹងគឺយើងត្រូវមានប៉ះពាល់ទាំងអស់គ្នាទាំងពេលវេលាទាំងលុយកាសថាយើងផងអញ្ចឹងសូមឲ្យបងប្អូននៅខាងដែនដីកម្ពុជាក្រោមយើងប្រយ័ត្នមែនទែនប្រយ័ត្នរឿងការឆ្លងនេះហើយយើងធ្វើយ៉ាងណាធ្វើដូចថាយើងការពារត្រូវតែពាក់ម៉ាស់លាងដៃជាមួយ ទឹកអកលឬទឹកអឺឃ្លានដៃអីយ៉ាងណាយ៉ាងណាគឺយើងត្រូវតែរក្សានៅ តាមច្បាប់ដែលគេចេញមកទៅព្រោះអីនេះហើយគឺវាជាបញ្ហាទាំងអស់គ្នាកុំអោយដូចថាវាកើតកាន់តែច្រើនឡើងច្រើនឡើងកាន់តែពិបាកយើងគេរឹបបន្តឹងយើងគេបិទយើងយើងពិបាកក្នុងការដូចថាចេញតណាធ្វើការធ្វើងារអីហើយកុំអោយគេយល់ដែររឿង Covid ហ្នឹងគេអាចមានវិធានការអីណាមួយទៀតធ្វើ បាបយើងគៀបសង្កត់យើងឬក៏ចង់ធ្វើអីយើងពេលខ្លះគេអាចយកជាលេស Covid ហ្នឹងអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នា នៅខាងដែនដីកម្ពុជាក្រោម និងសូមមានការប្រុងប្រយ័ត្នជាចម្បងនៅរៀងរៀងខ្លួនគឺ តាមក្រតាមក្រុមគ្រួសារតាមភូមិស្រុកតាមអីហ្នឹងគឺយើងអឹមត្រូវការពារទាំងអស់គ្នាហើយមួយទៀតសូមលើកទឹកចិត្តទៅដល់ប្រគុណម្ចាស់ហើយអ្នកដែលនិយាយថា ជួយខាងមនុស្សធម៌ឃើញនៅតែបន្ត ជួយតាមប្រព័ន្ធ Facebook អីចឹងឃើញគាត់ សកម្មមែនទែនខាងផ្នែកមនុស្សធម៌ជួយអ្នកក្រហ្នឹងគឺបងប្អូនយើងកម្ពុជាក្រមគឺมันនិយាយថាมันបោះបង់ចោលអ្នកដែលក្រខ្សាត់អ្នកដែលលំបាកអីហ្នឹងឃើញនៅតែមានសកម្មភាពធ្វើត្បិតតែពួកគាត់มันអាចចេញទៅណាក៏បានមែនក៏ប៉ុន្តែលោកឥឡូវនេះធ្វើសកម្មភាពយ៉ាងខ្លាំងគឺបានន័យថាដាក់វត្ថុហ្នឹងមានអង្គមានមេអេតាមប្រទេសសពចិត្តអូសនឹងចែកញាតញោមដែលគាត់ទៅណាមិនរួច នៅក្នុងទេសអីក្រលំបាកហ្នឹង ឃើញគាត់នឹងសកម្មមែនទែនបងប្អូនយើងខាងដែនដីកម្ពុជាក្រមនឹងណាក្រែសូមចូលរួមបានប៉ុណ្ណេះសិនអរគុណច្រើនហ្នឹងហើយអរគុណណាស់ទៀតដែលមានការលើកទឹកចិត្តហើយមានការទទួលបានព័ត៌មានពីខាងកម្ពុជាក្រមហើយខាងអាដាលេដហ្នឹងក៏កើនឡើងប្រហែល3ករណីថែមទៀតហើយករណីប្រជាពលរដ្ឋណាប្រជាពលរដ្ឋដែលនៅខាងអាដាលេដហ្នឹងមេត្តាប្រយ័ត្នមែនទែនដែលមេត្តា ស្ដាប់តាមប្រកបរបស់អាជ្ញាធរដែលបានធ្វើសេចក្តីណែនាំយ៉ាងណាយើងគ្រប់តាមគេទៅល្អហើយឥឡូវអរគុណហើយមិនតាន់ចូលដល់បង្ថេនយ៉ាងអត្ថាធិប្បាយប៉ុន្តែឲ្យសុំបង្គូម្ដងទៅសិនបងគឹមគូអឺសូមអាននៅមេត្រាដែលចូលទៅក្នុងប្រធានបទយើងតែម្ដងប្រធានបទយើងថ្ងៃនេះយើងចូលទៅក្នុងមេត្រាទី5 ពីព្រោះមាត្រាទី3និងមាត្រាទី4យើងបានជជែកគ្នាហ្នឹងវាលំអិតហើយប៉ុន្តែបើយើងចូលទៅក្នុងវិធានបទប្រធានមាត្រាទី5បន្តមកតែ ទន្ទឹមនឹងឲ្យបងថេនអត្ថាធិប្បាយយើងឲ្យបងគឹមគូគាត់អាននៅមាត្រាទី5ជាភាសាអង់គ្លេសផងហើយនៅភាសា ខ្មែរផងហើយចាំឲ្យបងថេនអត្ថាធិប្បាយបន្តសូមអញ្ជើញបងបងខាងនេះមានចូលរួមណាស៊ីវធាអូស៊ីវធា គឺចង់ចូលទៅជែកតែស៊ីវធាននឹងគេចូលរួមរាយការពីខាងអាល្លឺម៉ង់មកអូខេឥឡូវគាត់ចង់ជើញចូលបានណាស់បាទផ្ញើលីងឲ្យគាត់គាត់តែស៊ីវធា គេផ្ដាំមកតាម message គេថាខ្ញុំបានចូលរួមទស្សនាដែរនៅប្រទេសអាល្លឺម៉ង់បានធូរស្បើយច្រើនហើយដោយសារតែយើងបានចាក់ឆ្នាំជូនពរសុខភាពល្អដល់បងប្អូនយើងអស់គ្នាគេបានចាក់ឆ្នាំថាប្រហែលចឹងក្នុងខាងអង្គហ្នឹង បងប្អូនខ្មែរក្រមយើង នៅខាងអាល្លឺម៉ង់ហ្នឹងអត់មានបញ្ហាអីទេ បានទូស្បាយហើយស៊ីវធាគេផ្ដាំមកអញ្ចឹងទេណាបាទសូមអរលោកហ្នឹងអូខេអរគុណបងអឺមិនដឹងគេញោមឈ្មោះអីទេស៊ីស៊ីវធាហ៎ស៊ីវធាអូខេអរគុណឥឡូវអរគុណដែរបងខាងអាឡម៉ង់អាឡម៉ង់បានរាយការណ៍ឲ្យយើងបានដឹងគឺជាព័ត៌មានសំខាន់ដែរដើម្បីជាការ ក្តោបព័ត៌មានសំខាន់ផ្សេងៗដើម្បីផ្សាយជូនដល់ប្រជាពលរដ្ឋយើងឲ្យបានដឹងផងឥឡូវជូនជូនដល់បងគឹមគូដើម្បី អានមេត្រាទី5តើមានន័យយ៉ាងណាសូមអញ្ជើញបងគឹមគូគណៈថ្វាយគុំគុំអឺខ្ញុំប្រកាសអាណាខ្ញុំបាទនឹងចាប់ដើមអាននៅមេត្រាទី5ជាភាសាអង់គ្លេសមុន Article 5 Indigenous peoples have the right to maintain and strengthen the distinct political, legal, economic, social, and cultural institutions while detaining their right to participate fully if they so choose in the political, economic, social, and cultural life and the state. เราอ่านជាភាសាខ្មែរវិញមេត្រាទី5ជនជាតិដើមទាំងឡាយ មានសិទ្ធិរក្សា និងពង្រឹងស្ថាប័ននយោបាយច្បាប់សេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌ផ្សេងផ្សេងរបស់ខ្លួនទន្ទឹមនេះក៏មានសិទ្ធិចូលរួមយ៉ាងពេញលេញក្នុង ជីវភាពនយោបាយសេដ្ឋកិច្ចសង្គមគិច្ច និងវប្បធម៌របស់រដ្ឋផងដែរតាមការជ្រើសរើសរបស់ពួកគេនៅក្នុងមាត្រាទី5នេះយើងឃើញមាន ចំណុចជាច្រើនប៉ុន្តែចំណុចសំខាន់តែពីរទេដែលក្នុងនេះហ្នឹងមានមានប្រតិរក្សានិងពង្រឹងពង្រឹងនៅស្ថាប័នអីខ្លះមើលក្នុងនេះមានពង្រឹងនៅស្ថាប័ននយោបាយស្ថាប័នច្បាប់ស្ថាប័នសេដ្ឋកិច្ចស្ថាប័នសង្គមគិច្ចនិងវប្បធម៌ផ្សេងផ្សេងរបស់ខ្លួន ក្នុងការពង្រឹងហ្នឹងក៏យើងមានសិទ្ធិណាមានសិទ្ធិចូលរួមនៅក្នុងចូលរួមប្រឡូកក្នុងនយោបាយរបស់រដ្ឋឬក៏សេដ្ឋកិច្ចសង្គមកិច្ចវប្បធម៌របស់រដ្ឋផងដែរទៅតាមការអានឹងទៅតាមសេចក្តីចំណងរបស់របស់ជនជាតិដើមទេបើយើងមិនចង់ក៏មិនបាច់ចូលរួមតែបើយើងចង់យើងអាចចូលរួមបានយើងមានសិទ្ធិ ដូច្នេះខ្ញុំ សូមបង្វិលវេទិកានេះជូនទៅលោកទៀតធានឲ្យអត្ថាធិប្បាយបានច្បាស់លាស់អំពីណែសិទ្ធិរក្សានិងពង្រឹងស្ថាប័ននយោបាយច្បាប់សេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌ផ្សេងផ្សេងរបស់ខ្លួនបាទសូមលោកទីធានអញ្ចឹងអូខេចេញបងគឹមបងទីធានបាទអរគុណថ្លែងគុំអរគុណលោកគឹមគូអឺគណាណានៅក្នុងនឹងមានឃើញបង្ហាញខ្ញុំគណាបានរៀបរាប់ នឹងទូលប្រកេនពីម្សិលត្រួសត្រាស់ខ្លះហើយ យើងឃើញកិច្ចការដែលត្រូវដូចថា យើងមានសិទ្ធិថែរក្សាហើយនឹងពង្រឹងមាន3 4ចំណុចណា1 2 3 4 5 5 5ទៅណាមានផ្នែកនយោបាយផង ច្បាប់ផង សេដ្ឋកិច្ចសង្គមកិច្ចហើយនិងវប្បធម៌ណា មែនតើទៅអាសង្គមកិច្ចហើយនឹងវប្បធម៌ហ្នឹងក៏បើពីដើមមិញយើងចាត់ចូលតែមួយទេដល់តក្រោយមកខាងសាលារៀនហ្នឹងក្រុមខាងផ្នែកសិក្សាអប់រំហ្នឹងក៏ស្នើសុំបំបែកខាងសង្គមធម៌ហ្នឹងចេញបំបែកសង្គមធម៌ហ្នឹងចេញពីវប្បធម៌ទៅបានកើតមានផ្នែកខាងសង្គមកិច្ចហ្នឹងក៏ដាច់ ដាច់ចេញពីវប្បធម៌ហ្នឹងថាពីបដាមចូលជាមួយគ្នាអាហ្នឹងគេប្រើពាក្យថានឹងអីហ៎ណានឹងវប្បធម៌ហ្នឹងណាណាតែខ្ញុំកណានិយាយមុនដូចថាមុនបើតាមការវិវត្តនៅលើពិភពលោកហ្នឹងគឺថាមុនទសវត្សទី60ណាចាណាវប្បធម៌ហ្នឹងក៏ដោបទាំងសង្គមធម៌ដែរតែដល់ក្រោយក្រុមអ្នកប្រាជ្ញខាងប្រព័ន្ធសិក្សាអប់រំហ្នឹងបំបែកសង្គមធម៌ហ្នឹងចេញ ធម៌នឹងចេញពីវប្បធម៌ទៅបាននៅអញ្ចឹងវាចេញទៅជា5ផ្នែកនៅក្នុងន័យនេះដោយលោកគឹមគូគាត់សូត្រអញ្ចឹងមិញហ្នឹងមួយយ៉ាងទៀតគេថាអឺនឹងវប្បធម៌ផ្សេងផ្សេងរបស់ខ្លួនតាមពិតអានោះជាការដោយឡែកអញ្ចឹងណាដោយឡែកដោយឡែករបស់ខ្លួនដែលគេនិយាយថាអឺ the distinct political lah distinct ហ្នឹង maintain and strengthen the distinct ហ្នឹងគឺដោយឡែករបស់ខ្លួនរបៀបដោយឡែកយើងធ្វើជារបៀបដោយឡែករបស់យើងក៏បាន ឬមួយយើងចង់ចូលរួមជាមួយនឹងរដ្ឋថាថាទន្ទឹមនឹងហ្នឹងយើងចង់ចូលរួមឲ្យបានពេញលេញជាមួយ ក្នុងជីវភាពនយោបាយក៏ដោយសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ ហើយផ្នែកច្បាប់អីរបស់រដ្ឋនឹងក៏បាន ដែរទៅតាម ការជ្រើសរើសរបស់យើងអញ្ចឹងបានន័យថាក្នុងមាត្រាទី5ហ្នឹងគឺអនុញ្ញាតឲ្យនឹងពីរផ្នែកអញ្ចឹងណាយើងចង់ធ្វើដោយឡែករបស់យើងក៏បាន យើងចង់ចូលរួមក៏បានបន្ទាប់ពីមាត្រាទី3ទី4ដែលបានចែងហ្នឹងដូចថាចង់បញ្ជាក់ថាមាត្រាទី5ហ្នឹងគឺជាប់គ្នាជាមួយនឹងមាត្រាទី4មិនចែងចេញដាច់ដោយឡែកទេអានោះជាប់គ្នាទេណា បាទព្រោះនៅក្នុងទី3ហើយនិងទី4ហ្នឹងបានអនុញ្ញាតឲ្យយើងថាគាត់ថាជនជាតិដើមនៅយើងហ្នឹងមានសិទ្ធិស្វ័យសម្រេចយើង ស្វ័យសម្រេចទៅតាមស្មារតីនឹងគាត់ផ្ដាំថា យើងស្វ័យសម្រេចក្នុងឋានភាពនយោបាយធ្វើការពិវត្តសេដ្ឋកិច្ចអីបងបោះខ្លួនឲ្យសេរីណាទី4ទៅគាត់ប្រាប់ថាអនុវត្ត សិទ្ធិស្វ័យសម្រេចទៅគឺថាមានសិទ្ធិគ្រប់គ្រងខ្លួនឯងដោយស្វ័យភាពលើកិច្ចការទាំងអស់ បានរៀបរាប់មកហើយយល់ហើយ ដល់ទៅក្នុងទី5ហ្នឹងគឺបន្ថែមន័យទៅឲ្យទី3និងទី4ហ្នឹងណាប៉ុន្តែក្នុងការអនុវត្តឲ្យផ្សេងផ្សេងហ្នឹងបានន័យថានៅក្នុងទីនេះ ជារួមជាមួយគ្នា ជាសមូហភាពឬមួយជាឯកជន ជារបៀបរួមគ្នាឬមួយជាឯកជនហ្នឹងយើងចង់ធ្វើដាច់ដោយឡែកតឯងរបស់យើង ក៏បានយើងចង់ចូលរួមជាមួយនឹងគេនឹងក៏បាននៅក្នុងការជ្រើសរើសស្រែកចិត្តជ្រើសរើសរបស់យើងទេអានេះយើងជជែកនៅក្នុងទីនេះគឺថាសិទ្ធអ្វីការសម្រេចចិត្តរបស់ការអនុវត្តនៅគោលនយោបាយក៏ដោយច្បាប់ក៏ដោយសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ហ្នឹងយើងចង់ធ្វើដោយឡែករបស់យើងហ្នឹងគឺថាយើងមាន ការឯកភាពនៅ ក្នុង ខេត្តខណ្ឌតំបន់របស់យើងនឹងពេលដែលយើងបានទទួលសិទ្ធិស្វ័យសម្រេចហើយនឹងយើងចង់អនុវត្តតែងរបស់ខ្លួននឹងអនុវត្តដោយឡែករបស់ខ្លួនក៏បានប៉ុន្តែនៅក្នុងរដ្ឋជាមួយគ្នានឹងយើងជូនតំណែងឲ្យគេដឹងប៉ុន្តែបើយើងចង់យករបស់គេខ្លះយករបស់យើង ខ្លះក៏ទៅតែធ្វើបានដែរនឹងគេអនុញ្ញាតអញ្ចឹងអញ្ចឹងទេហើយក្នុងទីនេះខ្ញុំកណា សង្កេតឃើញតែបញ្ហាសំខាន់គឺវប្បធម៌ទេវប្បធម៌ពីព្រោះ សភាពនយោបាយអីវាអត់ខុសគ្នាទេ ច្បាប់ទម្លាប់អីហ្នឹងស្តៀងស្តៀងគ្នាទេផ្នែកខាងសេដ្ឋកិច្ចក៏ដោយសង្គមកិច្ចអីហ្នឹងក៏ដោយក៏វាប្រហាក់ប្រហែលគ្នាដែរព្រោះសេដ្ឋកិច្ចតែគេហូបបាយយើងហូបបាយដែរវាលើកលែងតែដូចពួកប្រចាំប្រទេសហ្នឹងគេហូបនំប៉័ងអីយើងហូបបាយអញ្ចឹងទៅណាហ្នឹងហើយបើនិយាយជាមួយវៀតណាមហ្នឹងគឺថានេះដាច់ដោយឡែកតែសម្រាប់ទៅវៀតណាមទេបើថាយើង យើងហូបបាយក៏គេហូបបាយដែរហើយអញ្ចឹងសេដ្ឋកិច្ចទាំងស្តៀងគ្នា តែវប្បធម៌វាខុសគ្នាវប្បធម៌ចេញមកខុសគ្នាចឹងម្ដងបំពីបើនិយាយពីរឿងខ្មែរក្រោមយើង គឺមានលក្ខណៈហ៊ីណ្ឌូផងហើយចិនផងលេខគ្នាប៉ុន្តែពួកគេលក្ខណៈចិនដាច់លឡាយត្អែងចឹងទៅចឹងទេណាបាទចិនសតហើយយើងនេះលេខជាមួយហ៊ីណ្ឌូ នៃមួយហិណ្ឌូទៅតាមទ្រឹស្ដីប្រពុទ្ធសាសនាទៅតាម របៀបរបបនឹងសូម្បីតែពិធីចូលឆ្នាំនឹងក៏យើងមានរបៀបខុសគ្នាដែរយើងទៅតាមវប្បធម៌របស់យើងនឹងទំនាញទៅខាងហិណ្ឌូនឹងច្រើនជាងនឹងបើនិយាយពីរឿងវប្បធម៌អញ្ចឹងក្នុងមាត្រាទី5ហ្នឹងខ្ញុំកណាអាចបញ្ជាក់បានតែប៉ុណ្្នឹងទេគាត់ថារបៀប 5ផ្នែកហ្នឹងរបៀប5ផ្នែកនៅក្នុងជីវភាពរស់នៅហ្នឹងបន្ទាប់ពីយើងធ្វើសិទ្ធស្វ័យសម្រេចដាច់ដោយឡែកតែយើងហើយយើងចង់រៀបចំច្បាប់ក៏ដោយរបៀបរបបសេដ្ឋកិច្ចរបស់យើងដាច់ដោយឡែកហ្នឹងក៏ដោយឬមួយក៏ថាយើងចង់ចូលរួមជាមួយគេចែករំលែកជាមួយគ្នានោះក៏បានប៉ុន្តែការដោះដូរនោះក៏ត្រូវតែមានហើយអឺជាទូទៅ ផ្នែកខាងសេដ្ឋកិច្ចនឹង យើងអាចធ្វើការតំណាក់តំណងជាមួយគ្នានឹងក្នុងក្នុងរដ្ឋស្វ័យយ័តទីតាំងស្វ័យយ័តមួយចង់ចូលជាមួយរួមរួមជាមួយរដ្ឋនោះគឺថាមាន មាន ការចាត់ចែងអញ្ចឹងគេគ្រាន់តែរៀបចំនោះឲ្យយើង បានដឹងអញ្ចឹងទៅហ្នឹងការងារទាំងអស់ហ្នឹងបន្ទាប់ពី យើងធ្វើការសម្រេចចិត្តឲ្យត្រឹមត្រូវ យើង យើងធ្វើការសម្រេចចិត្តយើងเตรียมទា ហើយយើងរងចាំឱកាសដែលល្អដែលមកដល់ព្រោះឱកាសល្អវាមកដល់នៅក្នុងពេលណាមួយដែលយើងស្របចិត្តស្របគំនិតគ្នាហើយអញ្ចឹងទេណាបាទណាណាអាចប្រកេនបានប៉ុណ្ណឹងហើយលោកលោកមានអូខេអូខេឥឡូវអរគុណដែរអរគុណដល់ថេនដែលបានបកស្រាយ ចោះចោះដើម្បីឲ្យងាយយល់ទេហ្នឹងគាត់ថាយើងមិនតន់លម្អិតទេណាបាទអញ្ចឹងគុណចាស់សូមនីតើស្ថាប័នទាំង5ដែលយើងបានមើលនៅក្នុងមាត្រាទី5ហ្នឹងគុណចាស់មានបានឃើញថាតើកម្ពុជាក្រម យើងនឹងបានចូលរួមក្នុងការថែរក្សានៃគេចង់និយាយថាសិទ្ធិរក្សាតើយើងមានសិទ្ធិរក្សានៅមានសិទ្ធិរក្សាស្ថាប័ននយោបាយស្ថាប័នច្បាប់ស្ថាប័នសេដ្ឋកិច្ចនិងវប្បធម៌ សង្គមគិច្ចរបស់ខ្មែរក្រមយើងតើយើងមើលថាក្នុងមេត្រាហ្នឹងតើយើងបានរក្សាឲ្យអស់នៅ បានរក្សាឲ្យបានគង់វង្សដែរនៅឬក៏ត្រូវបានគេគៀបសង្កត់ត្រូវបានគេរឹតបន្តឹងទៀតគណៈថ្វាយគុំរបងសាជាថ្មីម្ដងទៀតហើយចម្រើនពួកញោមទាំងពីរសាជាថ្មីហើយសូមជម្រាបសួរបងប្អូនប្រិយមិត្តទាំងអស់ដែលតែងតែនិយមតាមដាន ទូរទស្សន៍ KK CCTV ជារៀងរាល់ថ្ងៃសៅរ៍ទឹកដើម្បីជាការបកស្រាយនៅច្បាប់របស់យើងស្ដីអំពីសិទ្ធិជនជាតិដើមហ្នឹងហើយយើងបែរមកវិញខ្លះខ្លះអំពីស្ថានភាពនិងស្ថានភាព យើងតែងតែឆ្ងល់ថាហេតុដូចម្ដេចបានគេគេចែងច្បាប់នឹងឡើងមកហ្នឹងគឺដើម្បីការពារអីគេណា គឺគេចង់ដើម្បីនឹងការពារជនជាតិដើមកុំអោយត្រូវបាន គេគៀបសង្កត់ហើយ មិនត្រូវបានទទួលអ្វីជារបស់ខ្លួនហ្នឹងអញ្ចឹងគេបានគេតែងច្បាប់នឹងឡើងហើយអ្នកដែលធ្វើច្បាប់ហ្នឹងសិតតែជាខាងបណ្ឌិតបណ្ឌិតគេមិនមែនយើងមិនចេះអីទៅអនុម័តច្បាប់ឯក្នុងការអនុម័តច្បាប់នឹងទៀតសោតគឺគេទៅសិក្សាស្រាវជ្រាវច្បាស់លាស់ណា ហើយគេធ្វើយ៉ាងណាគឺដើម្បីនឹងឲ្យមានការជៀសវាងនៅអំពើហិង្សាត្មងហើយគេផ្ដាល់សិទ្ធទៅឲ្យខាងផ្នែកជនជាតិដើមនឹងដែលត្រូវបានគេគ្រប់គ្រងហ្នឹងគេជិះជាន់តាំងពីរាប់សិបឆ្នាំហើយដែលគ្មានទីពឹងហ្នឹងគេធ្វើច្បាប់ហ្នឹងដើម្បីឲ្យអ្នកដែលកាន់អំណាចនេះអ្នកដែលគ្រប់គ្រងប្រទេសហ្នឹងសូមឲ្យរក្សានៅអ្វីដែលជារបស់ដើមរបស់ជនជាតិដើមហ្នឹង អញ្ចឹងយើងក៏មានភ័ព្វសំណាង ដូចជាមានបិណ្ឌផងដែរសម្រាប់បងប្អូនខ្មែរកម្ពុជាក្រមដែលយើងមាន ច្បាប់នេះឡើងហើយជួនទៅស្ថានភាព បច្ចុប្បន្នហ្នឹងគឺយើង បានប្រព័ន្ធ social media គឺប្រព័ន្ធសង្គមបណ្ដាញសង្គមជាពិសេសគឺ Facebook តែម្ដងវាជាឱកាសល្អ សម្រាប់ឲ្យយើងកកកកាយហើយក៏បង្ហាញឲ្យបងប្អូនយើងបានយល់ផងដែរ យើងកាលពីមុនយើងមិនមិនមិនបាន ដឹងអីទាំងអស់ហ្នឹងគឺបានន័យថាល្ងឹតឈឹងត្មងហើយច្បាប់ដែលតែងមកហ្នឹងយើងធ្លាប់រស់នៅ ក្នុងដែនដីកម្ពុជាក្រោមគេ មិនដែលថាយកច្បាប់ហ្នឹងទៅបង្ហាញយើង ប្រាប់យើងថានេះអ្នកឯងជនជាតិដើម ខ្មែរក្រមដែលមានអឺដើមកំណើតនៅដែនដីហ្នឹងអ្នកឯងមានសិទ្ធិចេះចេះចេះចេះគឺអត់មានតលសោះហ្មង គេបានច្បាប់នឹងហើយគេគឺគាត់ឲ្យប្រាប់តែគ្នាគេខាងរដ្ឋសភា ប្រមាណប៉ុនអ្នកអីអញ្ចឹងទៅគ្រាន់តែដឹងប៉ុណ្ណឹងទៅហើយគេបង្រៀនកូនចៅគេខាងក្រមក្រមអីអញ្ចឹងមិនអោយនិយាយរឿងច្បាប់ទម្លាប់នឹងប្រាប់យើងជាអ្នកជនជាតិដើមនោះឲ្យបានដឹងឲ្យបានយល់ទេគេតែងតែបង្វែងយើង ហើយ គេធ្វើវិធីសាស្ត្រណាមួយ ប្រសិនបើថាអ្នកណាយល់អំពីច្បាប់គេប្រើវិធីសាស្ត្ររបៀបគម្រាមកំហែងបំផិតបំភ័យ បន្លាចយើងចឹងទៅ ហើយគេសាកលបងធ្វើតេស្តយើងមើលតើយើងចេះច្បាប់នឹងអត់បានយល់អត់នេះបានដឹងអត់ឧទាហរណ៍យើងនៅកម្ពុជាក្រមទោះបីជាយើងចង់អានសភៅដូចជាវេទនាមែនទេហ្មងតលហើយប្រាប់អ្នកលក់សភៅហ្នឹងខ្ញុំចង់អានសភៅប្រវត្តិសាស្ត្រចេះអ្នកឯងជួយលួចលាក់អីខ្ញុំបានមកក្បាលបានទេអ្នកដែលលក់ហ្នឹងគឺគេគេទៅទិញទៅអីឲ្យយើងមកអញ្ចឹងហើយគេលាក់គេមិនហ៊ានបង្ហាញឲ្យយើងឃើញទេ ហើយយើងសួរថាហេតុអីបានជាយើងវេទនាម្ល៉េះយើងដូចគ្មានសិទ្ធអីសោះក្នុងការអានរៀនសិក្សារៀនសូត្រហើយកូនចៅគេមិនគេបញ្ជូនទៅបរទេសរៀនអញ្ចឹងបានន័យថាគេមិនចង់ឲ្យយើងនឹងចេះដឹងយល់ដឹងអំពីរឿងប្រវត្តិសាស្ត្ររឿងនយោបាយទេហើយខ្លះគេមែនទេហ្មងគាត់ណាអាន សភៅប្រវត្តិសាស្ត្រហ្នឹងក៏យើងមិនអាចអាន បានផង ដូចជាខ្ញុំកណាអញ្ចឹង នៅក្នុងវត្តអញ្ចឹងចង់អានសភៅតឲ្យអ្នកសភៅហ្នឹងជួយលួចលាក់អីអញ្ចឹងទៅហើយខ្ញុំកណាចូលចិត្តអានប្រវត្តិសាស្ត្រ ហើយខ្ញុំកណាធ្លាប់ នៅជាមួយលេងដឹកគុណរបស់ខ្ញុំកណាលោកក៏ជា អ្នកចេះមួយដែរក្នុង សម័យហ្នឹងហើយលោកនៅបច្ចុប្បន្នខ្ញុំកណាអាសាសួរណាពេលតាក់ទងរឿងប្រវត្តិសាស្ត្រអានហើយចូលសួរលោក លោកបកស្រាយបកស្រាយត្រូវលេងចំណុចអីដូចលោកខឹងលោកដូចថាដឹងហើយធ្វើអីមកកត់ដូចលោកខឹងយកជើងហ្នឹងមកញុលញុលយើងថាមានកំណត់ល្អចេះមួយចោះពីអីអញ្ចឹងទៅ ហើយយើងចិត្តតែឆ្ងល់ថាហេតុដូចម្ដេចក៏យើងក៏ពិបាកម៉េចគ្រាន់តែអានប្រវត្តិសាស្ត្រសោះបានន័យថាគេមិនចង់ឲ្យយើងដឹងឲ្យយើងចេះទេឃើញទេបានន័យថាហើយយើងត្រឡប់មកវិញពេលដែលមានសិទ្ធនឹងហើយគឺគេចង់ឲ្យយើងហ្នឹងគេចង់ឲ្យយើងហ្នឹងឲ្យចេះការពារអ្វីដែលជារបស់ខ្លួនមានសិទ្ធណាប្រឹងអំពីស្ថានស្ថាប័ននយោបាយបើយើងនិយាយពីស្ថាប័ននយោបាយគឺជា ស្ថាប័នដែលយើងបង្កើតឡើង ដូចជា ស្ថាប័នព្រះពុទ្ធសាសនាអញ្ចឹងទៅ ខ្ញុំកណ្ដាលលើកពីស្ថាប័ននឹងឡើងពីស្ថាប័នព្រះពុទ្ធសាសនា គឺมันអាចមានស្ថាប័នណាមួយមកអឺគៀបសង្កត់ឬក៏ជិះជាន់ឬក៏មកគ្រប់គ្រងលើយើងបានទេក្នុងស្ថាប័នហ្នឹងស្ថាប័នពុទ្ធសាសនា គឺស្ថាប័នពុទ្ធសាសនាថេរវាទផ្សេងពីស្ថាប័នខាងមហាយានគឺខុសគ្នាស្រឡេចគឺស្រឡះតែហ្មងហើយរឿងការប្រតិបត្តិក៏មិនដូចគ្នាដែរប្រសិនបើរដ្ឋាភិបាលយួន ប្រើស្ថាប័នណាមួយមកបំពេញលើស្ថាប័នព្រះពុទ្ធសាសនាថេរវាទនៅ ក្នុងដែនដីកម្ពុជាក្រោមដែល មានជាយូរលងណាស់ទៅហើយយើងមានវត្តរាប់ពាន់ឆ្នាំដែលដែលចាក់គ្រឹះនៅដែនដីកម្ពុជាក្រោមជាទឹកតាំងស្រាប់ឃើញទេបាននេះបើសិនបើថាយើងបំពេញនៅលើស្ថាប័នរបស់ពុទ្ធសាសនាថេរវាទហ្នឹងបានន័យថាយើងបំពេញមិនគោរពនៅច្បាប់ហ្នឹងឯងបានន័យថាយើងធ្វើខុសចំណុចមួយហ្នឹងនឹងយើងនិយាយពីស្ថាប័នអញ្ចឹងអឺជនជាតិដើម ខ្មែរកម្ពុជាក្រោមគឺមានស្ថាប័នព្រះពុទ្ធសាសនាថេរវាទមិនអាចមានស្ថាប័នណាមួយមកគ្របដណ្ដប់ឬក៏មកជិះជាន់ឬក៏មកជ្រៀតជ្រែកនៅនៅបាត់បញ្ជាផ្ទៃក្នុងឬក៏ស្ថាប័នរបស់ស្ថាប័នពុទ្ធសាសនានឹងបានហើយឃើញប្រសិនបើសូមចម្រើនពួននឹងជម្រាបទៅដល់បងប្អូននៅខាងដែនដីកម្ពុជាក្រមទាំងអស់ឲ្យបានជ្រាបថាសិទ្ធិជនជាតិដើមគឺមានសិទ្ធិពង្រឹងស្ថាប័ននយោបាយ ហើយនយោបាយត្រង់ចំណុចនេះកុំគិតថា នយោបាយតលឯកាន់កំភ្លើងតលឯវាយកັບចាក់ធ្វើនយោបាយអីហ្នឹងបានន័យថាបានគេហៅថានយោបាយគឺអត់ទេខ្ញុំកណាសូមបញ្ជាក់ឡើងម្ដងទៀតអំពីពាក្យថានយោបាយមកពីនយៈនិងឧបាយនយៈគឺបានន័យថាការដឹកនាំឬវិធីឬកតិតៈធ្វើដឹកនាំឲ្យរីកចម្រើនដឹកនាំក្នុង ស្ថានសង្គមគ្រួសារក៏ឈ្មោះថានយោបាយដែរ ឧទាហរណ៍ក្នុងក្រុមគ្រួសាររបស់យើងតើយើងមានមធ្យោបាយសេដ្ឋកិច្ចយ៉ាងណា ធ្វើឲ្យក្រុមគ្រួសាររបស់យើងហ្នឹងមានការរីកចម្រើនឃើញទេបានន័យថាពាក្យថានយោបាយគឺវិធីឬក៏របៀបដឹកនាំរកផ្លូវឲ្យរីកចម្រើនមិនមែនថានយោបាយហ្នឹងតលឲ្យអ្នកឯងហ្នឹងតលឲ្យចូលបាក់ឬក៏កាន់អាវុធទៅធ្វើកិច្ចការដឹកនាំអីធំដុំអីហ្នឹងបានន័យថានឹងឈ្មោះថានយោបាយហ្នឹងគឺមិនមែនចឹងបានកុំឲ្យច្រឡំនៅក្នុងន័យហ្នឹង នយោបាយគឺវិធីដឹកនាំសង្គមឲ្យមានការរីកចម្រើនឲ្យការរត់លាស់ទៅជា ធ្លុងមួយអីចឹងទៅអញ្ចឹងស្ថាប័នយើងនិយាយពីថាស្ថាប័នពុទ្ធសាសនាមួយ គឺมันអាច មាន ស្ថាប័នស្ថាប័នដតីណា មកជ្រៀតជ្រែកបាត់បញ្ជាផ្ទៃក្នុង មកជ្រៀតជ្រែកក្នុងស្ថាប័ននយោបាយរបស់ពុទ្ធសាសនាថេរវាទបានឡើយប្រសិនបើរដ្ឋាភិបាលយួនប្រើស្ថាប័នណាមួយដូចជាសពថ្ងៃអញ្ចឹងស្ថាប័នខាងពុទ្ធសាសនា មហាយានគ្រប់គ្រងឬក៏គៀបសង្កាត់ទៅលើស្ថាប័នពុទ្ធសាសនាថេរវាទបានន័យថារដ្ឋាភិបាលយួនកំពុងតែបំពេញច្បាប់ស្ដីអំពីសិទ្ធិជនជាតិដើមដែលមានចែងនៅក្នុងមាត្រាទី5នឹងឯងនៅខ្ញុំបណ្ដាលើកឡើងសង្ខេបតែប៉ុណ្ណេះហើយតើបងអរគុណតោតណាតើតើអំពីច្បាប់យើងមិនអាចកែប្រែច្បាប់ទៅឲ្យអឺព្រះសង្ឃអឺខ្មែរថេរវាទនឹង ទៅពាក់អាវដូចជា ប្រសង្ឃយួន ដែលបាត់អោផាយអីចឹងគឺมันมันมันត្រូវជាដាច់ខាត ប្រសិនបើណាឯងកែប្រែឲ្យប្រសង់ធិរវាទពុទ្ធសាសនាធិរវាទនឹងធ្វើដោយណាឯងបានន័យថាណាឯងកំពុងតែអង្គុយលើច្បាប់មិនគោរពច្បាប់ទេនេះវាជាកត្តាខុសមួយទៀតឃើញបើយើងនិយាយពីច្បាប់ពួកអីនៅក្នុងពុទ្ធសាសនាធិរវាទគឺមានច្បាប់នឹងគឺសកតសុគមសុភាពរៀបសារហើយសន្តិភាពណាយើងមើលតែដំណើរនៃប្រសង់នឹងយើងយើងឃើញបានថាគួរឲ្យជ្រះថ្លា នេះគួរឲ្យដូចថាចូលចិត្តមានសទ្ធាហ្មងគឺ បានន័យថាពុទ្ធសាសនាថេរវាទនឹងធ្វើឲ្យមនុស្សស្ងប់ សន្តិភាព មានសេចក្តីសុខជាងហ្មង គឺมันអាចប្រែคลายស្ថាប័នពុទ្ធសាសនាថេរវាទឲ្យទៅពាក់អាវពាក់អីដូចយកយួនអាវផាយអីបានន័យថា គឺអត់ត្រូវឡើយប្រសិនបើ ស្ថាប័នដតីឬក៏រដ្ឋាភិបាលយួននឹងប្រើមធ្យោបាយណាមួយឲ្យគៀបស្ថាប័នពុទ្ធសាសនាថេរវាទនឹងឲ្យកែប្រែច្បាប់ណាមួយបានន័យថា គឺយួនកំពុងតែ បំពេញលើច្បាប់ស្ដីអំពីសិទ្ធិជនជាតិដើមហ្នឹងឯងព្រោះអីគាត់បានចោះហត្ថលេខីលើច្បាប់នឹងទទួលស្គាល់ថាខ្លួនទទួលស្គាល់ជនជាតិដើមនៅក្នុងដែនដីកម្ពុជាក្រោមបានសោកចិត្តចោះហត្ថលេខាប្រសិនបើហ៊ានបំពេញច្បាប់ណាមួយខាងផ្នែកនយោបាយក្តីច្បាប់ក្តីនៅក្នុងពុទ្ធសាសនាបានន័យថាអ្នកឯងខុសភ្លាម នេះបានថាកំពុងតែបំពេញច្បាប់ ស្ដីអំពីសិទ្ធិជនជាតិដើមណាបងប្អូនទាំងអស់គ្នាទៅយល់ថាប្រសិនបើគេកែប្រែស្ថានភាពណាមួយខុសអំពីមាត្រាទី5នោះបានថាគេកំពុងតែបំពេញបងប្អូនណាហើយបងប្អូននឹងត្រូវតែងើបឡើងត្រូវតែតវ៉ាឡើងឲ្យស្របទៅតាមច្បាប់អន្តរជាតិណាហើយខ្ញុំកណ្ដាលគ្រាន់តែចូលរួមប៉ុណ្ណេះសិនព្រោះឲ្យយើងទុំនិយាយបានពីអំពីស្ថាប័ននយោបាយហើយនឹងច្បាប់ទេវានៅសេដ្ឋកិច្ចនិងសង្គមគិច្ចនិងវប្បធម៌ទៀតណា ណាសូមសូមអរគុណច្រើនអរគុណអរគុណឥឡូវបែរមកបងគឹមគូបន្តិចបើបើអាចជួយបញ្យល់បានដោយបងលើកឡើងបាញ់មិញថាមានសារៈសំខាន់ពីរយ៉ាងនៅក្នុងមេត្រាហ្នឹងគឺថារក្សាផងហើយនិងពង្រឹងហើយចាំឲ្យបងថេនហ្នឹងក្រោយមកគេអង្គថេនជួយបញ្យល់ពាក្យហ្នឹងផងវាព្រោះពាក្យហ្នឹងថាពង្រឹងនិងរក្សាហ្នឹងវាមានន័យយ៉ាងណាវាមានលក្ខណៈយ៉ាងម៉េចឥឡូវជួបបងគូនេះសិនដើម្បីគាត់ ហេតុដូចម្ដេចបានបងចាប់អារម្មណ៍ទៅលើការរក្សានិងពង្រឹងបងសូមអញ្ជើញសូមអរគុណពីរអង្គជំរាបសួរលោកទៀតថេនភាសាទៀតនិងជំរាបសួរអ្នកបងប្អូនប្រជាពលរដ្ឋខ្មែរក្រមទូទាំងពិភពលោកអឺអ្វីដែលខ្ញុំយល់ឃើញថាសំខាន់ មានពីរចំណុចហ្នឹងគឺ អំពីសិទ្ធិរក្សានិងសិទ្ធិពង្រឹង រក្សាបានសេចក្តីថារបស់ដែលយើងបានសាងទុកមកហើយអ្វីដែលពុទ្ធបរិសបានសាងទុកមកហើយ ដូចជាព្រះអង្គមានអសង្ឃិកាមិញថា ស្ថាប័នពុទ្ធសាសនា ការរក្សាពុទ្ធសាសនា អានឹងប្រែថារក្សាការការពារទុក ថែរក្សាទុកអានឹងរក្សា រក្សាអ្វីវប្បធម៌ខ្មែរភាសាសាសខ្មែរ អ្វីទៀតអ្វីដែលដែលជាប្រពៃណីរបស់ខ្មែរធ្លាប់ធ្វើមកខ្មែរក្រមធ្លាប់ធ្វើមកយើងត្រូវតែរក្សាទុកដើម្បីឲ្យទៅជាសញ្ជាតិមួយគេបើយើងមិនរក្សាទុកនៅអ្វីអ្វីទាំងអស់ហ្នឹងទេយើងបាត់បង់អត្តសញ្ញាណរបស់យើងក្នុងពេលអនាគតអ្វីដែលពុពៈបរោះយើងបានសាងទុកមកយើងត្រូវតែរក្សាហើយដល់ពង្រឹងវិញគឺថា ពង្រឹងគឺធ្វើមិនឲ្យវាមមមួនឲ្យរឹងមមកុំឲ្យវារលំរលែងទៅអស់វិញនោះបានន័យថារបស់ដែលសាងមកហើយយើងខំពង្រឹងឡើងពង្រីកឡើងឲ្យវាជឿនលឿនចម្រើនទៅមុខទៀតឧទាហរណ៍ដូចជា បច្ចុប្បន្ននិយាយពីពុទ្ធសាសនាថេរវាទរបស់ខ្មែរកម្ពុជាក្រោមតែសពថ្ងៃហ្នឹងខ្ញុំបកខ្ញុំបកណាសម្លឹងឃើញហ្នឹងថាប្រសង់ដែលជា មេគុណឬក៏ជាតំណាង ខេត្តនីមួយនីមួយដែលរដ្ឋាភិបាលវៀតណាម គេចេញថ្លៃយន្តហោះចេញសហយគ្រប់បែបយ៉ាងឲ្យព្រះអង្គនិមន្តពី កម្ពុជាក្រមទៅកាន់ទីក្រុងហាណូយធ្វើសន្និបាតដើម្បីចុះហត្ថលេខាទទួលស្គាល់លើកព្រះសង្ឃវៀតណាមជាប្រធានសមាគមពុទ្ធសាសនាអានេះជាបញ្ហាមួយដែលយើងចាញ់មួយក្តារបាត់មួយក្តារហើយ យើងធ្លាប់ធ្វើអ្វី ដោយឯករាជ្យដោយខ្លួនឯងចង់សង្វតចង់ធ្វើអ្វីមួយនៅលើសិទ្ធិរបស់ខ្មែរកម្ពុជាក្រមយើងមិនដែលបានទៅសុំច្បាប់រដ្ឋាភិបាលទេឬក៏សុំច្បាប់ប្រសង់ខាងវៀតណាមឡើយឥឡូវយើងគ្រាន់តែសង់សាលាចរទានមួយ នៅភូមិកង្រែងយើងសុំច្បាប់រដ្ឋផងសុំច្បាប់ប្រសង់ខាងវៀតណាមផងឃើញទេ បង្កើនបញ្ហាដាក់ខ្លួនអាហ្នឹងយើងចុចចុះអានេះជាល្បិចមួយដែលរដ្ឋាភិបាលវៀតណាមបានបញ្ឆោតឲ្យប្រសង់ខ្មែរក្រមប្រសង់ដឹកនាំខ្មែរក្រមព្រះអង្គមិនបានពិចារណាដល់ដិតដល់ទៅចុះហត្ថលេខាឲ្យគេ ធ្វើជាតំណាងឲ្យយើងអានេះបាត់បង់ក្នុង សិទ្ធិរបស់មួយ បាត់បាត់បង់សិទ្ធិរបស់យើងមួយផងបាត់បង់ អត្តសញ្ញាណអន្តរជាតិគេទទួលស្គាល់ថាពុទ្ធសាសនានៅវៀតណាម មាន តែមួយទេមិនមានខ្មែរក្រមទេ មានតែវៀតណាមអាហ្នឹងបាត់បង់ចឹងហើយដល់បាត់បង់សំខាន់បំផិតនោះ បាត់បង់អ្វីទៀតយើងត្រូវយល់ឲ្យច្បាស់ថាខ្មែរកម្ពុជាក្រមយើងស្ថិតនៅក្រមអាណានិគមវៀតណាមហ្នឹងវាយូរយូរសតវត្សមកហើយ3ចូល4សតវត្សហើយ យើងនៅរក្សា ប្រពៃណីទំនៀមទម្លាប់ជាពិសេសគឺអក្សរសាស្ត្រភាសាយើងនឹង បាននៅគង់វង្សបានអាស្រ័យលើអ្វីអាស្រ័យនៅលើស្ថាប័នពុទ្ធសាសនាគឺវត្តអារាមនេះឯងបើពុំមាន ស្ថាប័នពុទ្ធសាសនានៅ កម្ពុជាក្រមខ្មែរក្រមយើង ប្រកាសដូចជា ខ្មែរលើដូចជានៅប្រទេសថៃអញ្ចឹងនិយាយភាសាខ្មែរតែឡាំតែឡាំចេះតែភាសាថៃ អត់មានរៀនអក្សរសាស្ត្រខ្មែរបានទេ មានតែអក្សរសាស្ត្រថៃបែក្រមយើងយើងចូលក្រមការកាន់កាប់របស់ គេឥឡូវហ្នឹងតិចទៀតហ្នឹងប្រសង់ធ្វើចៅអធិការវត្តនីមួយនីមួយត្រូវគេបន្ទប់ឡើងមិនមានយើងជាគណៈកម្មការវត្តតបតែងឡើងឬក៏បោះឆ្នោតឡើងលើកប្រសងអង្គណាមួយធ្វើជាចៅអធិការវត្តទៀតទេប្រហែលជា នៅលើការបន្តបណ្ដាក់របស់គេគេចង់ដាក់អង្គណាធ្វើចៅអធិការវត្តនីមួយៗស្រេចលើអង្គការគេដាក់អានេះជាសិទ្ធិដែលយើងបាត់បង់ព្រោះការដែលគេបន្តដាក់ឲ្យយើងសួរថាគេជួយយើងឬក៏គេបំផ្លាញយើងគេធ្វើឲ្យយើងបាត់ឬគឺជួយយើងឲ្យចម្រើនតាមដែលខ្ញុំបកណាបានពិចារណាមើលការដែលគេជួយយើងឲ្យចម្រើនមិនមានទេមានតែធ្វើឲ្យយើងបាត់បង់ម្ដងតិចម្ដងតិច ក្នុងក្នុងភាសាសាអក្សរសាស្ត្រជាពិសេសគឺស្ថាប័នពុទ្ធសាសនានេះឯងដូច្នេះសូមឲ្យប្រសង់គ្រប់អង្គជាពុទ្ធបរិស័ទខ្មែរក្រមទាំងអស់មានមនសិការៈជាតិស្រឡាញ់ពុទ្ធសាសនាស្រឡាញ់ជាតិត្រូវតែតស៊ូខំរើបម្រាស់ឡើងវិញមិនសុខចិត្តឲ្យព្រះពុទ្ធសាសនាខ្មែរក្រមនៅក្រមការគ្រប់គ្រងរបស់សាសនាមហាយានរបស់វៀតណាមឡើយ។ ត្រូវតែបានឯករាជ្យបានឯករាជ្យឡើងវិញជាពុទ្ធសាសនារបស់ កម្ពុជាក្រមនៃគណៈធារវាទឯករាជ្យមិនត្រូវនៅក្រមសាសនារបស់យួនឡើយប្រការណានៅក្រមគេបើត្រឹម10ឆ្នាំប្រហែលជាមិនតាមបញ្ហាទេតែ100ឆ្នាំ200ឆ្នាំទៅមុខយើងនឹងបាត់បង់ភាសាសាស្ត្រអក្សរសាស្ត្រយកទៅរៀនតែវៀតណាមខ្មែរលែងរៀនកើតហើយតែពីម្សិលមិញហ្នឹងយើងជជែកអំពីភាសា ចង់ពង្រឹងអ្វីឲ្យខ្មែរនឹងបានគង់វង្សរឹងមាំឡើងត្រូវរៀនភាសាខ្មែរបានច្រើនដើម្បីចេះខ្មែរច្បាស់លាស់បានយល់នៅប្រវត្តិសាស្ត្រភូមិសាស្ត្ររបស់ខ្មែរក្រមយ៉ាងណាគេជាចន់យ៉ាងណាពីចំនួនណាទៅចំនួនណាហើយបើយើងមិនមានពង្រឹងហើយចិត្តតែបណ្ដោយទៅចុះហត្ថលេខាឲ្យគេទៅចាញ់បញ្ឆោតគេចុះហត្ថលេខាទទួលស្គាល់ឲ្យគេជាប្រធានហើយយើងអនុប្រធានអនុប្រធានហ្នឹងគេចាំប្រាប់អីធ្វើនឹងតាមគេទៅតែទៅលើប្រធានតា ដូច្នេះសូមសូមប្រសង់ណាប្រកាសណាប្រគុណម្ចាស់គ្រប់អង្គនិងយុវសាមណៈគ្រប់អង្គខ្មែរក្រមត្រូវតែមានសតិសម្បជញ្ញៈភ័ក្រលើកឡើង ក្នុងការ ពង្រឹងរក្សាឲ្យពង្រឹងនៅស្ថាប័នពុទ្ធសាសនានៅឲ្យបានគង់វង្សបើពុំនោះសោះទេខ្មែរក្រមនឹងរលែងបាត់ក្នុងមួយសតវត្សខាងក្រោយទៀតខ្ញុំកណាមានយោបល់ប៉ុណ្្នឹង ណាអូសាធុសាធុល្អណាស់អរគុណបងគឹមគូបានអធិប្បាយត្រង់ចំណុចនេះល្អមែនទែនឥឡូវអាត្មាបែរមកជួបបងទៀតថេនម្ដងទៀតដើម្បីឲ្យគាត់អត្ថាធិប្បាយហើយបញ្យលពាក្យមួយផងពាក្យថាសិទ្ធរសានឹងផងហើយនឹងពង្រឹងផងប៉ុន្តែទន្ទឹមនឹងឲ្យបញ្យលពាក្យអាត្មាចង់ឲ្យបងនឹងបងទីថេនដើម្បីយកអំពីគោលអំណងរបស់ច្បាប់ហ្នឹង មេត្រាទី5ហ្នឹងតើបងអាចប្រមើលមើលនៅបំណងរបស់គេដែលគេគេគេអ្នកអ្នកប្រាជ្ញគេណាហេតុដូចម្ដេចគេគេសំដៅទៅលើការរក្សាហើយនឹងការស្ថាពង្រឹងស្ថាប័ននេះដោយសារគេឃើញហេតុដូចម្ដេចគេគេគេគិតទៅលើចំណុចនេះបងអត់លើបងគូគាត់ណាដោយលោកគឹមគូគាត់មានប្រសាសន៍មិញអញ្ចឹងតា ខ្ញុំណាទៅជាមួយគាត់បន្តិចទៅគាត់មានសេចក្តីបារម្ភមិញថាការចូលជាមួយនឹងពុទ្ធគណៈពុទ្ធសាសនាវៀតណាម ការតូទន់ទៅតាមគេហើយវាទៅជាធ្វើឲ្យមាន ការហាមឃាត់ ប្រជាពលរដ្ឋយើងនៅឯភូមិកណ្ដាលឃុំកំពង់ហ្នឹងគេហៅអឺអັບតុងហឹងណា គេហៅតុងហឹងជាភាសាវៀតណាមតុងហឹងហើយនឹងឡងមីហ្នឹងយើងហៅថាភូមិកណ្ដែងឃុំកំពង់ចាស់ខ្លះផ្ញើមកខ្ញុំកណាថាវាលកំរែងហើយនឹងកំពង់ពេញចាចាអញ្ចឹងអាហ្នឹងតាមដែលនៅមេត្រានៅក្នុងច្បាប់ហ្នឹងគឺបានណាគូបានណាគាត់អាចធ្វើបានគាត់នៅធ្វើបានអញ្ចឹង យើងតាមវត្តអតីតទៀតយើងអាចមិនចូលជាមួយនឹងគណៈសង្ឃទៅអត់ស្ដាប់តាមមេគាត់បានតើបាទអនុញ្ញាតចឹងអនុញ្ញាតឲ្យយើងមានសិទ្ធិរក្សានៅបរិងថាបានបើយើងអានេះទៅតាមក្រមប៉ុន្តែបើថយ ទៅវិញទៅត្រឡប់មើលមាត្រា2អញ្ចឹងទេបើនៅក្នុងមាត្រា2ហ្នឹងគឺថាជនជាតិដើម និងបុគ្គលជនជាតិដើមមានសេរីភាពនិង សមភាពដោយប្រជាពលរដ្ឋនិងបុគ្គលដទៃទៀតព្រមទាំងមានសិទ្ធិរួចផុតពីការរើសអើងគ្រប់រូបភាពក្នុងការអនុវត្តសិទ្ធិជាពិសេស ដោយផ្អែកលើមូលដ្ឋាននៃតាមកំណត់ឬអត្តសញ្ញាណរបស់ខ្លួនជាជនជាតិដើមអានឹងបញ្ជាក់តាំងពីអាទី1នឹងគឺអស្ចារណាស់ទៅអស្ចារមកទីអមេត្រាទី2ហ្នឹង ប្រាប់ហើយត្មងគឺថាដូចអ្នកភូមិនឹងគាត់ធ្វើអញ្ចឹងគាត់ធ្វើបានហ្នឹងហ្មងម៉មពីគាត់មានដោយឡែករបស់គាត់គាត់ដាច់ដោយឡែកហ្មងទោះបីជាសមូហភាពក៏ដោយជាបុគ្គលក៏ដោយជាលក្ខណៈបុគ្គលក៏ដោយធ្វើបានធ្វើបានគឺថាមានសិទ្ធិសេរីភាពអនុវត្តហ្មងឲ្យថាអញ្ចេះខ្ញុំប្រគល់ណាប្រកាន់ដាច់ផ្នែកខាងថេរវាទ ហើយទៅចាប់ឲ្យខ្ញុំកណាទៅទៅទៅទៅអនុវត្តទៅតាមរបៀបមហាយានមកប្រើប្រាស់យើងឲ្យយើងធ្វើមិនបាទក្រមមហាយានបណ្ដែលទាំងសម្ដែងអាបាតផងបណ្ដែលទាំងលវីលវលមនុស្សមាន បាបពេញខ្លួនស្មុកគ្រោកអញ្ចឹងឲ្យមកដឹកនាំយើងមិនបានអត់ទេអានឹងអានឹងនិយាយគ្នាអញ្ចឹងហ្មងព្រោះអូព្រះអង្គតាគ្រឿងសាសនាខ្ញុំគុណណានុយនេះ ចុះយើងធ្លាប់ឃើញតាប៉ូលីសមិនហ៊ានបើកស្បៃមុខរបស់នារីមូស្លីមទេណាគេថាអត់អោយមនុស្សប្រុសដតីមើលមុខគេទេសាសនាគេអញ្ចឹងបើកមុខគេសុំមើល driver license គេឲ្យប៉ុន្តែគេថា driver license ហ្នឹងធ្វើម៉េចគេផ្ទៀងផ្ទាត់បានបើនារីហ្នឹងគាត់គ្រប់មុខគាត់ថាតែឯងអត់មានសិទ្ធមើលមុខខ្ញុំទេ ទៅតែនាំគេនឹងទៅប៉ោះប៉ូលីសរកប៉ូលីសស្រីម្នាក់មកបើកមុខគេបើដើម្បីបញ្ជាក់សាសនាគឺអញ្ចឹងហ៎បងនឹងជន់ភៀសខ្លួនផងកុំនិយាយឡាយដល់ទៅថាប្រទេសគេគោរពគេគោរពអញ្ចឹងតើនិយាយពាក់ព័ន្ធទៅដល់រឿងសាសនាប៉ុន្តែរឿងសំខាន់គឺថាយើងដាច់ខាតឬអត់យើងប្រកាន់តឹងឬអត់ឥឡូវច្បាប់នឹងអនុញ្ញាតអញ្ចឹងហ៎ បានអនុញ្ញាតថាឲ្យយើងមានសិទ្ធិរក្សាហើយយើងត្រូវពង្រឹងពង្រឹងនឹងអាម៉េចអង់គ្លេសគេហៅ strengthen strengthen ហើយ maintain maintain នឹងរបៀបដូចយើងថែទាំអញ្ចឹងទីហោដូចយើងមានផ្ទះហើយមានពុកកបាក់កបែកអីយើងត្រូវជួសជុលយើងត្រូវ maintain ប៉ះប៉ូវឬមួយលាបថ្នាំពណ៌អីឡើងវិញឬមួយថាដបលវាធ្លុះធ្លាយទៅជួសជុលអីប៉ះប៉ះប៉ូវអីកុំអោយវាវាធ្លុះធ្លាយនឹង maintain maintain នឹងប្រែថាអញ្ចឹងរក្សាថែរក្សាបើនិយាយប្រែឲ្យចំហ្មងក៏ថាថែរក្សាតែរក្សាទៅទេនោះវាមិនទាន់ជានេះទេថែផងរក្សាផងថែផងហើយរក្សាទៀតថែនោះទៅមើលជួសជុលកន្លែងខូចខាតនឹង maintain នឹងអញ្ចឹងមានលក្ខណៈអញ្ចឹងបានអីគេឲ្យយើងយកមូលដ្ឋានភាសាអង់គ្លេសនឹងជាគោលហើយ strengthen strengthen នឹងគឺ ធ្វើឲ្យរឹងមាំលោកគឹមគូគាត់បញ្ជាក់ត្រូវឲ្យធ្វើឲ្យរឹងពង្រឹងនឹងប្រែថាធ្វើឲ្យរឹងណាបាទតាកណាឲ្យរឹងមាំនឹងដូចថាបោះបង្គោលឲ្យមាន foundation ឲ្យមានមូលដ្ឋានត្រឹមត្រូវឲ្យមានគ្រឹះណាធ្វើឲ្យមាំអញ្ចឹងហើយយើងយើងអាចមិនគោរពបានយើងអាចមិនគោរពបានដោយផ្អែកលើមាត្រាទី2នឹងគឺថាមានសិទ្ធិដោយឡែកមកអនុវត្តជាពិសេសរឿងសំខាន់គឺថា យើងច្បាស់ជាជនជាតិដើមណែអញ្ចឹងយើងច្បាស់ជាជនជាតិដើមច្បាស់ប្រកបអ្នកភូមិកណ្រែងហ្នឹង100%ហើយអញ្ចឹងគាត់មានសិទ្ធិអញ្ចឹងគាត់មានសិទ្ធិធ្វើអញ្ចឹងបើនេះដល់យើងនិយាយអំពីរឿងសិទ្ធិទៅអត់ទេពួកហ្នឹងរត់កលាំងជុំជុំហ្នឹងជុំកលាំងជុំជុំសាលាឆោទៀនហ្នឹងអត់ហ៊ានចូលទេបំឃើញទៅលោកយួនកលាំងជុំជុំហ្នឹងមានហ៊ានចូលណាយើងមើលឲ្យច្បាស់ យួនដឹងខ្លួនជាងអីទៅទៀតយួនមិនងងទេប៉ុន្តែព្យាយាមធ្វើមិនអោយប្រឡាក់ដៃបងរុញអោយខ្មែរយើងថាបើយើងមើលទៅអូជារូបភាពខ្មែរយើងឆ្លោះគ្នាអញ្ចឹងនៅនៅភូមិកន្លែងហ្នឹងឡៅហ្នឹងហើយវាកកោអញ្ចឹងវាកកោបានអញ្ចឹងបងវាមានសមត្ថភាពកកោបាននេះយើងត្រូវតែយើងព្យាយាមបញ្យល់បងប្អូនយើងសុំមេត្តាឲ្យយល់រឿងអស់ហ្នឹង កុំចាញ់នបាយកលគេហើយមានការអរិគ្នាអរិប្រែថាប្រកាន់គ្នា យល់ច្រឡំនឹងគ្នាតទៅទៀតព្រោះយើងយល់ច្រឡំគ្នានឹងណាអរិភាពណាអរិភាពណាណាកណាហៅអរិទៅទៅច្រឡំទៅហៅអ្នកណាឈ្មោះរិហ្នឹងហៅមិនមែនទេអរិភាពអងអបគុណនឹងអរិភាពហ្នឹងគឺថាភាពប្រកែប្រកាន់គ្នាភាពណា มันចោះសម្រងនឹងគ្នាពីប្រទូហ្នឹងណាចម្រងកម្រាស់ណាពីព្រោះយើងមើលឃើញថាសោកសៅណាស់ការសោកសៅនឹងកើតឡើងមកពីយើងមិនព្រមយល់គ្នានឹងតែហ្មងហើយរឿងយើងមិនយល់គ្នានឹងមកពីយើងយកមេដឹកនាំបរទេសនឹងធ្វើអត់យកអ្នកមនុស្សបរទេសនឹងធ្វើជាមេរបស់ខ្លួន ឲ្យតែយកបរទេសជើងមេរបស់ខ្លួនគឺយើងអត់អត់ចោះសំរងគ្នាទេមកពីអ្នកខ្លះមិនមិនព្រមនៅក្រោមបរទេសទេណាហើយហើយមកក្រុមទៀតព្រមយកបរទេសធ្វើមេអានោះហើយយើងចិត្តតែនៅច្រឡំគ្នាអញ្ចឹងសុកចិត្តយកខ្មែរគ្នាឯងធ្វើជាអ្នកដឹកនាំជ្រើសរើសហ្នឹងជ្រើសរើសខ្មែរធ្វើជាមេដឹកនាំ ជាអ្នកដឹកនាំខ្លួនឯងបាន បានយើង មានជោគជ័យហើយបើយកបរទេសធ្វើមេដឹកនាំ នៅតែប៉ុណ្្នឹងនៅតែទៅមកអត់រួចទេ អញ្ចឹងអាងខ្នងអាងបរទេសហ្នឹងកុំយកទៀតកុំយកព្រោះអ្នកបរទេសហ្នឹងមិនស្រឡាញ់យើងទេបើបរទេសស្រឡាញ់យើងធ្វើម៉េចយកលុយយើងអស់ឲ្យយកតែយកដីទឹកយើងអស់អញ្ចឹងណាហើយថាបរទេសស្រឡាញ់យើងបែរតែឥឡូវថាយួនស្រឡាញ់យើងបែរបើយួនយកអស់ពីយើងនេះវាចូលមកបងវាថាវាយយកបានទាំងអស់ដីហ្នឹងវាថាវាយយកបានប៉ុន្តែច្បាប់ទៅ ច្បាប់ក្នុងឆ្នាំ1945បានចែងច្បាប់អង្គការសហជីវជាតិហ្នឹងគ្មានពីថ្ងៃនេះតទៅគ្មានអ្នកណាមួយ មានសិទ្ធិដណ្ដើមបូរណភាពទឹកដីប្រទេសមួយដោយអំណាចអាវុធទេអត់មានសិទ្ធិទេអឺប៉ុន្តែមកហ្មងវាមកវាធ្វើឲ្យ អាខាងត្បូងនេះអានសាចោះញោមអានសាចោះចាញ់អូខេណា តែតាមតែច្បាប់ ក្រមខាងជើងគ្មាន សិទ្ធិមកវាយខាងនេះទេទៅតាមសិទ្ធិសញ្ញាព្រំដែនបណ្ដកាលនោះក៏អត់ហ៊ានទេវាឲ្យអាណៈសេមួយទៀតនោះណាក់សេមួយទៀតនឹងមេដឹកនាំនឹងចេញពីអាកដាលទៅបង្កើតណាក់សេអត់មេដឹកនាំនឹងចេញពីខាងត្បូងទៅបង្កើតណាក់សេដល់បង្កើតណាក់សេតើអតិហ៊ានមកពីខាងជើងជួយទាំងអស់ ចាអាក្បាលម៉ាស៊ីននេះមកពីខាងត្បូងហើយវាអត់ខុសច្បាប់ទេមកពីវត្តដណ្ដើមសិទ្ធិសេរីភាពពីបរទេសដែរឃើញទេពេលនោះវាធ្វើអញ្ចឹងដល់តែពេលវាយកបានហើយវាប្រកាសថាវាអ្នកវាយយកបានវាថាវាមកពីជើងវាយយកបានឥឡូវខាងជើងមកគ្រប់គ្រងទាំងអស់នោះហើយមានអ្នកណាថាមានអ្នកណាប្រឆាំងតវ៉ាសើរើច្បាប់ឡើងវិញព្រួបពីត្រួតពិនិត្យត្រឡប់មកវិញគឺយន្តជើងខុសច្បាប់ទាំងស្រុងមកពីពេលនោះវាចោះសិទ្ធិសញ្ញាទទួលស្គាល់ព្រំដែន គ្រាន់តែពេលដែលមកដល់វាចាប់អោយអាប្រធាននេះតែប្តីបន្ទាប់ទៅដែលអាប្រធាននេះប្តីបោះឆ្នោតមែនទេរត់ទៅបាត់អស់ហើយនឹងនៅសល់ឡើងបន្តតតតហ្នឹងចុងក្រោយគេហ្នឹងអានសារចោះចាញ់ហ្នឹងនៅយិនដុកឡាប់នោះទៅអញ្ចឹងណាបើក្រត់ក្រោះចូលហ្នឹងអានសារចោះចាញ់ហ្នឹងចាប់បង្ខំបាទនឹងរឿងយួនតែយួនត្បូងតែរឿងខ្មែរក្រមអត់ទេខ្មែរក្រមអត់ដែលមានអានសារចោះចាញ់បកលដីណាអត់ផងហ្នឹងអត់មានដែលចោះចាញ់អាណាម្ដងអត់ទេ យួនខាងត្បូងក៏យើងមិនព្រមឲ្យយួនខាងកដាលក៏យើងមិនព្រមឲ្យអាយួនជើងនោះក៏យើងអត់ព្រមឲ្យដែរគ្រាន់តែមានគ្នាយើងខ្លះទៅចូលរួមធ្វើការជាមួយវាប៉ុន្តែទូ ទៅ ខ្មែរក្រមទាំងមូលអត់ដែរចោះចាញ់រឿងហ្នឹងទេអញ្ចឹងយើងនៅមានសិទ្ធិពេញលេញយើងនៅមានអធិបតេយ្យភាពពេញលេញតាមច្បាប់តាមច្បាប់គាត់ថាថាឥឡូវយ៉ាងម៉េច គឺយើងអត់ធ្វើអីបានគេហៅច្បាប់នៃអំណាចនោះទីច្បាប់នៃអំណាចទីប្រគេបង្កើតថ្មីអ្នកណាមានអំណាចនឹងគ្រប់គ្រងហើយវាដូចតាយួនមិនហ៊ានទៅជាតិសមុទ្រចិនត្បូងនោះចិនចិនចិនកុំមុនីសគូអាសមុទ្រចិនត្បូងនោះពាត់សឹងតែមកដល់អស់ហើយហ្នឹងមានឯតអឺតអត់ហ៊ានទៅណាចឹងអំណាចណាអំណាចគេហៅម៉ាឈីនោះ អាអាមាធិហ្នឹងគឺគឺច្បាប់អំណាចហ្មងច្បាប់លើអំណាចហ្នឹងហ្មងគេគេវាបយកអញ្ចឹងទៅណាគម្រាមយកអញ្ចឹងហ្មងទេណាវាគម្រាមយកអញ្ចឹងអត់ធានទេព្រោះដូចយើងអញ្ចឹងយើងអត់ទាន់មានអំណាចអញ្ចឹងវៀតណាមក៏អត់ទាន់ទុនណាវាអត់ទាន់មានបញ្ហាវាអត់ទាន់ទុននៅរឹងចំហអញ្ចឹងនៅរឹងក្បាលអញ្ចឹងយើងយើងតស៊ូទៅតាមផ្លូវច្បាប់យើងធ្វើបាន ប៉ុន្តែថ្ងៃណាមួយអតុនកកងើបឡើងព្រឹបងើបឡើងព្រឹបដដើមយកសិទ្ធិសេរីភាពហ្នឹងអាហ្នឹងណាប៉ុន្តែបើថាចង់ទាឥឡូវចង់ធ្វើឥឡូវក៏ធ្វើរបៀបដូចមហាថ្នាក់កម្មវិធីអានឹងមេដឹកនាំរបស់ខ្មែរក្រមនឹងត្រូវហ៊ានយកគុកធ្វើជាទេមហាថ្នាក់កម្មវិធីនឹងក្នុងជីវិតគាត់នឹងជាប់គុកពាក់កដាលនៅផ្ទះបានពាក់កដាលទេទីហោដូចគាត់អាយុ80អញ្ចឹង ជីវិតរបស់គាត់ចូលក្នុងគុកហ្នឹងអស់40ឆ្នាំហើយគុកឥណ្ឌាផងគុកអង់គ្លេសហ្នឹងផងប៉ុន្តែអង់គ្លេសគេមានគេហៅថាមនុស្សអក្រមប្រទេសដែលដែលមានលទ្ធិជាធិបតេយ្យហើយគេគោរពនៅច្បាប់អង់គ្លេសក៏អញ្ចឹងបារាំងក៏អញ្ចឹងបំពេអំពៀនពៀពៀនតិចណាស់ជារដ្ឋគ្មានទេគ្រាន់តែជាបំពេអំពៀនជារបៀបឯកជនអ្នកដែលល្មើស ជារបៀបលក្ខណៈឯកជនហៅថា individual ប៉ុន្តែយួននេះល្មើសពីរដ្ឋមកហ្មងអារដ្ឋហ្នឹងគឺវាបំពេញចឹងយកអញ្ចឹងហ្មងទៅបញ្ចេញពាក្យស្លោកមួយគេថាទឹកដឹកទឹកយ៉ាងនោះមកទឹកមកទឹកដីមកទឹកមាសបាទគេហៅទឹកដឹកទឹកយ៉ាងហ្នឹងមកទឹកដីមកទឹកមាសហ្នឹងគឺថាគោលការណ៍ហ្នឹងវាទីឆ្លៀនពៀនទឹកដីអញ្ចឹង នឹងគោលការណ៍យួនគោលការណ៍យួនធ្វើតែចឹងហើយគួរដែរព្រោះអាប្រទេសមួយដែលគ្មានទឹកដីសោះប្រកាសទៀមទាឯករាជ្យពីចិនវៃធ្លាយចាមវៃធ្លាយអឺទឹកដីខ្មែរអស់1/3ទៅទៀតទឹកដីកម្ពុជាក្រោមហ្នឹងក៏ទៅប្រហែលជា1/3ប្រទេសកម្ពុជាទេមិនមែន1/3 1/5អីចឹងទៅយើងពីដើមវាធំណាស់ធំធេងណាស់ ភូមិតធ្លាយអយុធ្យាណាណីបានដល់រឿងបញ្ហាផ្ទៃក្នុងឥឡូវយើងមិនមានបាត់ផ្ទៃក្នុងអញ្ចឹងគាត់ថាពេលហើយយួនក៏មិននៅអញ្ចឹងដែរយួនក៏មិននៅអញ្ចឹងដែរបើយួននៅអញ្ចឹងពួកអេស្ប៉ាញមិនថយមកមកមកអនអនអំណាចអញ្ចឹងទេពួករ៉ូម៉ាំងមិនអស់អំណាចអញ្ចឹងទេពួកអង់គ្លេសមិនប្រគល់ប្រទេសនានាឲ្យឯករាជ្យអញ្ចឹងទេ ពួកប្រាំងមិនបកលឲ្យយួនអីអីនឹងឲ្យខ្មែរអីអីករាជទេមកពីអំណាចតកណៅឡើងទៅដល់ផុតប្រហែលផុតសមត្ថភាពហើយវាចាប់ដើមដំក្បាលចុះមកហើយអញ្ចឹងទេបាទឡើងទៅលើកំពូលភ្នំថាដូចប្រច័នអញ្ចឹងរីធំសំសំសំហើយចាប់ដើមរួមសំសំសំទៅគឺអញ្ចឹងតា ឡើងពីអត់ណាពី100 200 300រងទៅទៅចូលទៅដល់ខេដាច់ទៅងឹតឈឹងអញ្ចឹងទៅហើយបាត់ចេញមកទៀតទៅរីកធំអញ្ចឹងទៅឡើងហើយចុះឡើងហើយចុះអញ្ចឹងពីប្រទេសមួយទៅដល់ប្រទេសមួយហ្នឹងមានសុភាសិតមួយគេមានអ្នកណាទេនិយាយពីរឿងអឺគេនិយាយពាក្យថាខ្លាខំចិនណា មិនឃើញមានឃ្លីបណាមួយគេនិយាយឃ្លីបថាងខ្លាខំចិនថាមិនខ្លាចិនតំណាង គេយកសត្វនាគជាតំណាងគេអញ្ចឹងហើយខ្លាមិនទៅខំនាគវិញពីព្រោះឥឡូវនោះមានចិនគឺជានាគរបស់អាស៊ីអញ្ចឹងទៅណាបាទហើយដល់ឥឡូវគេហៅក្រមប្រទេសខ្លាសេដ្ឋកិច្ចក្រមប្រទេសខ្លាសេដ្ឋកិច្ចហ្នឹងមានស្អីខ្លះវាមានតៃវ៉ាន់ វាមានសិង្ហបុរីវាមានថៃវាមានវៀតណាមអីហ្នឹងគេពុំរៀបចំឡើងខ្លាយទៅជាខ្លាអញ្ចឹងណាគេហៅក្រុមខ្លាសេដ្ឋកិច្ចអត់ធម្មតាសិង្ហបុរីគេដាក់ខ្លួនគេអលែងខ្លាហើយស្រាប់នោះណាដូចអលែងគេគេហៅថាខ្លាសេដ្ឋកិច្ចរបស់ហ្នឹងគេហៅក្រុមខ្លាសេដ្ឋកិច្ចនឹងក្រុមសេដ្ឋកិច្ចដែលត្រៀមខ្លួននឹង នឹងរីកចម្រើនព្រៀមខ្លួននឹងឲ្យថាចូលទៅជាអធិរាជសេដ្ឋកិច្ចនៅតាមតំបន់មួយដើម្បីប្រជែងអំណាចគ្នានឹងក្រុមខ្លាសេដ្ឋកិច្ចហើយគាត់បានភាសារឿងហ្នឹងទេប៉ុន្តែដល់គាត់និយាយថាខ្លាខំចិននោះអាចទៅចិនវាជាតំណាងឲ្យនេះអញ្ចឹងណាអញ្ចឹងដល់ខ្លាទៅខំនេះទៅមានតែខ្លាសេដ្ឋកិច្ចហ្នឹងវាដណ្ដើមបេះបោចសេដ្ឋកិច្ចពីសត្វនេះហ្នឹងមកនោះអាចអញ្ចឹង ហើយដល់ខ្លាហើយនៀតហ្នឹងវានៅតែអាស៊ីតែវាអត់មាននៅម្ដុំតំណោះណាតំណោះគេសិតសัตว์អន្ត្រីសัตว์អីតែតំណាងប្រទេសគេណាណាដូចពួកអាល្លឺម៉ង់ក៏ដោយ ពួកអាមេរិកអីក៏ដោយប្រើសัตว์អន្ត្រីណាកញ្ញាមន្ត្រីខ្ញុំកណាឃើញនឹងគេតដាងគាត់ទៅស្លាប់អន្ត្រីមុំមុំតដាងមកលំហឹងដៃយើងនឹងមិនទាន់ផុតដល់ស្លាប់អន្ត្រីសងខាងតដាងទៀតណាអឺ ហើយឥន្ទ្រីតកណាបោះពួយចុះបងវានៅណាមហ្នឹងឯងមើលមិនឃើញទេបើបោះពួយចុះមកឆ្វាចភ្លាមគេហៅគេហៅភ្នែកឥន្ទ្រីគេហៅ Eagle Eye ហ្នឹង Eagle Eye ហ្នឹងបើបើកបើអ្នកបើកអាយន្តហោះអាមិចអាយន្តហោះបដិញហ្នឹងតលតពាក់អាហ្នឹងតលតពាក់ Eagle Eye ហ្នឹង បានមើលតាន់បើមិនចឹងវាលឿនពេកមើលអត់តាន់ទេតលតពាក់អាភ្នែកនៃឥន្ទ្រីហ្នឹង ដាក់ភ្នែកឥន្ទ្រានឹងចូលព្រឹបអាវ៉ែនតានឹងវាពង្រីកមកមកមកខូចឆ្ងាយច្បាស់ចេះដូចទម្លាក់គ្រាប់បែកទម្លាក់អីហ្នឹងបើថាអ្នកចេះមតេមតិចចេះអាលែងខាងលេខនិពន្ធហ្នឹងស្ដាងស្ដាងទម្លាក់អត់ចាំមុំទេខាងធរណីមេតព្រោះខាងធរណីមេតហ្នឹងគឺគឺទម្លាក់មុំមុំតាណាយកតានឹងមកពួកពីឡុតហ្នឹងតែកណាប់ពាក់អា Eagle Eye ចោលចូលហើយដល់ហើយ ហើយចុចនឹងតលតលហាស់ខ្លាំងណាស់មកពីកប៉ាល់ហោះវលឿននោះណាចុចខុសតែមួយ second ហ្នឹងគឺទៅកន្លែងផ្សេងទៀតអញ្ចឹងណានិយាយទៅជាធ្លាយទៅលេចទៅកើតទៅទៀតប៉ុន្តែហ្នឹងវាវាស៊ីសង្វាក់គ្នាវាចូលទៅជាមួយគ្នាអញ្ចឹងអញ្ចឹងដោយហេតុអឺថាចង់ពិភាក្សានៅក្នុងចំណុចទី5ហ្នឹងវាអាចជាប់ពាក់ព័ន្ធគ្នាទាំងអស់ បាននេះនៅក្នុងការបរិពេលគេត្រួតពិនិត្យមើលមែនតើថាឥឡូវយើងវិភាគខាងច្បាប់នឹងក៏នៅតែច្បាស់លាស់ហើយមកអំពីការបញ្យលនេះគាត់ថាបញ្យលឲ្យរះយើងនឹងឲ្យប្រជាពលរដ្ឋយើងនឹងបានយល់បន្ថែមលើសពីការធម្មតាហើយបើមានការតវ៉ាមានការត្រូវពង្ហោះទៅដូចថាគេមិនព្រម អ្នកឯងវិភាគអញ្ចឹងមិនត្រូវទេអានោះវាចូលទៅដល់ចំណុចមេធាវីក៏ត្រូវធ្វើការថែមពីលើនឹងទៀតណាអញ្ចឹងអញ្ចឹងទេណានៅរឿងមេធាវី មិនមែននៅតែនឹងដែរបើថាឲ្យព្រមព្រៀងគ្នានេះករណីករណីជនជាតិដើមនឹងអញ្ចឹងករណីជនជាតិដើមឧទាហរណ៍ដូចជាប្រទេសអ៊ីស្ទីម៉ូ ប្រទេសទីម៉លឡេស្តេដែលគេប្រកាសខ្លួនបានឯករាជ្យនឹងមានតលហិកម្មគេលើកឡើងដែរថាវាកើតឡើងនៅពេលប្រទេសឥណ្ឌូនេស៊ីនឹងមានបញ្ហាហើយប្រទេសឥណ្ឌូនេស៊ីមានបញ្ហាហ្នឹងប្រជាពលរដ្ឋមួយនោះគេបានត្រៀមខ្លួនឲ្យស្រេចមានច្រើនទៀតមិនទាន់បានត្រៀមខ្លួនក៏នៅអញ្ចឹងតទៅទៀតទៅប៉ុន្តែចំពោះអ្នកណាបានត្រៀមខ្លួនឲ្យស្រេចហ្នឹងគឺថា ស្របពេលដែលឥណ្ឌូនេស៊ីធ្លាក់សេដ្ឋកិច្ចភ្លាមមានបញ្ហាភ្លាមខាងនេះគេប្រកាសផ្លេតអញ្ចឹងឲ្យគេពឹងរដ្ឋមួយឲ្យជួយអន្តរាគមជួយជួយទៀមទា ជួយស្នើឡើងហៅថាដាក់ញត្តិឡើងទៅអង្គការសហជីវជាតិទៀមទាទៀមទាសិទ្ធិស្វ័យសម្រេចនេះសេចក្តីប្រកាស របស់អង្គការសហជាតិស្តីពីសិទ្ធិជនជាតិដើមហ្នឹង ស្មើនឹងពេលមួយដែលបន្ទាប់ពីសង្គ្រាមលោកទី2លើកទី2នោះគេបើកកម្មវិធីមួយ10ឆ្នាំគេហៅ decolonization គេហៅទស្សវត្សនៃ decolonization ខ្ញុំបណ្ដាដូចធ្លាប់មាននិយាយម្ដងអាទស្សវត្សនៃ decolonization ហ្នឹងបានឲ្យប្រទេសនៅលើពិភពលោកនោះកើនពី170មកធ្លាយ190ជាងហ្នឹង មករយៈពេលនោះអ្នកណាដាក់តន់អ្នកណាបានត្រៀមខ្លួនតន់គឺហៅថាសុំរើខ្លួនចេញពីអាណានិគមគេឲ្យរយៈពេលមួយទសវត្សហើយផុតពីនឹង ទៅ អង្គការសហជីវជាតិគេបាត់ហើយបាត់ខេសហ្នឹងអញ្ចឹងអ្នកណាដាក់តន់បានបានប៉ុន្តែយើងទៅរក sponsor យើងទៅរក ប្រទេសមួយដែលគេឧបត្ថម្ភជួយយើង អន្តរាគមយើងពីក្រោយខ្នងដើម្បីនាំខេសនឹងទៅដោយសារអង្គការសហប្រជាជាតិយើងមិនអាចទៅបានទេយើងទៅបានតែ UNPO អញ្ចឹងទេណាហើយ UNPO ក៏ជួយជំរុញនឹងឡើងទៅដែរជួយស្នើទៅក្រមប្រទេសមួយចំនួនដែលស្គាល់យើងឧទាហរណ៍ដូចថាឥឡូវអឺយើងមានតំណែងជិតស្និទ្ធជាមួយនឹងសុកប្រាំងឧទាហរណ៍អញ្ចឹងទេណា ក្នុងពេលនោះដែលថាយើងមានចិត្តស្និទ្ធជាមួយសុប្រាំងលោកនាយករដ្ឋមន្ត្រីគាត់ជួយនាំខេនឹងទៅនិយាយឡើងនោះគាត់ថាអូខ្ញុំធ្លាប់ស្គាល់ទៅរឿងកម្មជាក្រមអត់អីទេណែឯងគឺជាជនជាតិដើមពិតប្រកបព្រោះពេលដែលក្នុងប្រវត្តិអឺពួកយើងបានទៅនឹងគឺសិក្សានឹងឃើញថាជនជាតិដើមនៅទីនោះដែលយើងទៅឃើញនោះគឺខ្មែរក្រមនឹងមែនហើយរោងការជិះជាន់អញ្ចឹងមែនអោះ គេនឹងប្រកាសទទួលថាមានផោះតាងអីលោកជួយនេះអត់ទេព្រោះកាលយើងអនុញ្ញាតឲ្យក្រុមនឹងឯងបើកសាលាបល័យហើយនឹងពុទ្ធសាសនាបណ្ឌិតរងសម្រាប់បញ្ជូនលោកមករៀនហ្នឹងយើងមានហៅ ស្ដាច់យួនមកសម្ពោធនឹងណាយើងយាងប្រកករណានរោត្តមសីហនុនឹងមកកាត់ខ្សែបោសម្ពោធតា បំពីយើងដឹងថាទឹកដីនឹងជាតំបន់នឹងជាតំបន់របស់ខ្លួនឯងអញ្ចឹងទៅនឹងថាផោះតាងប្រវត្តិសាស្ត្រទៀតកាលនឹងស្ដេចយួននៅមានតា1141 42ស្ដេចយួននៅមានតានៅយួនដបងអាយួនកដាលណាតែច្រឡំណាណាអត់ទេកណាអត់ចាំស្ដេចនឹងដូចជាស្ដេចអីមិនដឹងចាំមើលបើដូចស្ដេចទិដឹកអីចេះចាំរមួយឈ្មោះកាលនោះស្ដេចយួននៅមាន ប្រសិនបើយួនមានអំណាចនៅទីនោះប្រាំងហៅស្ដេចយួនមកកាត់សេបូហើយមិនយាមគូណានរដំសៀននោះទៅកាត់សេបូទេលោកទឹមសោយរាជបានមួយឆ្នាំនោះកាលនោះលោកទឹមសោយរាជបានមួយឆ្នាំនោះលោកសោយរាជអាយុ19កន្លះអញ្ចឹងបានន័យថាអាយុជាង20ឆ្នាំនោះព្រះអង្គទឹមបាន20 20ថាចូល21ប្រវសាចាស់បានយាងទៅកម្ពុជាក្រមនឹងទាំងអានសន្និកតាហើយមួយ ព្រះអង្គអានដល់ឆ្នាំ2003ព្រះអង្គព្រះលិខិតនៅទីក្រុងប៉េកាំងថាខ្ញុំបានស្គាល់ទឹកដីកម្ពុជាក្រោមបានឃើញកូនចៅនៅកម្ពុជាក្រោមអញ្ចឹងនៅក្នុងព្រះលិខិតសន្និដ្ឋានហ្នឹងលោករំលឹកឡើងវិញអញ្ចឹងខ្ញុំកណាលើកប្រវត្តិសាស្ត្រត្រួសត្រួសទៅណេះបន្តិចទៅនោះបន្តិចហ្នឹងមកដើម្បីជា ការសប្បាយរីករាយឲ្យបងប្អូនយើងហើយបង្កើតនៅការសង្ឃឹមទាំង ពីព្រោះយើងក៏ចេះតែមាន យើងក៏ចេះតែឃើញមាន ការតាក់តែងនៅ ប្រវត្តិសាស្ត្រហ្នឹងលើកក្រោយក្រោយមកហ្នឹងធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនហ្នឹងក៏ច្រឡំខ្មែរក្រោមយើងហ្នឹងក៏ច្រឡំយួនដែលកើតថ្មីថ្មីក្រោយក្រោយហ្នឹងក៏ច្រឡំដែរវាបង្វែងដានណាហើយអ្នកប្រវត្តិសាស្ត្រហ្នឹងវាបង្វែងអញ្ចឹងគេបង្វែងអញ្ចឹងគេបញ្ចូលរំលាយសន្សំសន្សំហ្នឹងគឺថា និយាយធ្វើម៉េចឲ្យយើងយល់ជឿតាមអញ្ចឹងណាហើយអ្នកប្រវត្តិសាស្ត្រមួយអ្នកទស្សនវិទូនេះមិនមែនប្រវត្តិសាស្ត្រទេអ្នកទស្សនវិទូម្នាក់គាត់និយាយថាបុគ្គលដែលគ្រប់សមត្ថភាពធ្វើឲ្យគេជឿបាននិយាយនាំឲ្យគេជឿទៅលើការងារមិនពិតគឺជាក្រុមមនុស្សដែលខុសខើជាទីបំផុត ក្នុងទស្សនវិជ្ជានិយាយអញ្ចឹងពីព្រោះអ្នកនឹងមិនគោរពទៅដល់វិញ្ញាណខណ្ឌរបស់អ្នកដែលស្លាប់ទៅទេអ្នកនឹងព្រៃផ្សៃណាអ្នកនឹងហ៊ានក្បត់វិញ្ញាណខណ្ឌរបស់អ្នកដែលស្លាប់ទៅទៀតព្រោះអ្នកដែលស្លាប់ទៅនឹងគេនៅតែកំណត់ថារបស់នឹងជារបស់គេ ហើយខ្ញុំកណាឃើញ clip របស់លោកមេធាវីគួចធាវីមួយគ្រូពងៀនគ្រូពងៀនខាងប្រវត្តិវិទ្យានៅនៅឯប្រជាណាចក្រកម្ពុជាគាត់ថាយើងមិនបកគលតឲ្យគេយើងមិនអាកាត់តឲ្យគេយើងមិនសម្រេចតឲ្យគេយើងនៅតែមានអឺសិទ្ធិម្ចាស់នៅទីនោះ ហើយបានគាត់សួរថាសិតដល់ពេលណាថាសិតរហូតថារហូតដល់ពេលណាថារហូតថារហូតដល់ពេលណាទៀតថារហូតមកទាល់តែប្រមាណលានប្រមាណលានឆ្នាំអញ្ចឹងទៅលោកសាស្ត្រាចារ្យគួយធីវីនោះគាត់បញ្ជាក់អញ្ចឹងគាត់ថាអត់ទេអត់ដាច់ទេវាប្រៀបដូចតែយើងបាត់ម៉ូតូបាត់ឡានអីចឹងហើយគេលួចយកទៅអ្នកនោះកាន់កាប់មែនដូចរដ្ឋវៀតណាមហ្នឹងពងកាន់កាប់ចឹងមែនគឺថា ជាអំណាចមានអំណាចមួយក្នុងការកាន់កាប់ពេលដែលម្នាក់ទៀតខ្សោយឬមួយយើងរំឃើញព្រោះដូចថាគេប្លន់របស់យើងទៅអញ្ចឹងយើងនៅតែមានសិទ្ធិជាម្ចាស់របស់នឹងប៉ុន្តែបច្ចុប្បន្ននឹងជាក់ស្ដែងនឹងគេកំពុងវាកំពុងកាត់កម្មទៀតប៉ុន្តែនោះមិនមែនជាម្ចាស់ស្របច្បាប់ទេគឺបានដោយប្លន់បានដោយលួចនោះអញ្ចឹងណាន័យច្បាស់នឹងគឺអញ្ចឹង ហើយដែលសិទ្ធស្របច្បាប់នឹងអ្នកនេះនៅតែមានសិទ្ធស្របច្បាប់ជានិច្ចនឹងប្រមាណលានប្រមាណម៉ឺនតំណទៅទៀតនៅតែជាសិទ្ធស្របច្បាប់ហើយគាត់សួរថាចុះបើមេ ដឹកនាំប្រគល់ឲ្យថាមេដឹកនាំនឹងបាត់សិទ្ធជាមេដឹកនាំអ្នកដែលប្រគល់ឲ្យហើយគេសួរថាអោចុះមេដឹកនាំដែលរះបោះឆ្នោតឲ្យអញ្ចឹងហើយប្រគល់ឲ្យគេថាអត់ទេអត់គ្រប់អត់គ្រប់លទ្ធភាពឲ្យទេតលតែរះទាំងអស់នឹងធ្វើកម្មវិធីមួយ ថាឥឡូវធ្វើធ្វើណែការបោះឆ្នោតមួយ តាពីរឿងថាប្រគល់ដីនឹងទៅឲ្យយួនដាច់ខាតហ្មងនឹងបោះឆ្នោតសម្រាប់តារឿងកាត់ដីនឹងហ្មងអានឹងបានដាច់បានដាច់បើព្រមគ្នាឲ្យរះរះទាំងនគរទាំងខ្មែរក្រមទាំងខ្មែរលើបើសិនថាខាង ខាងតាប្រជាណាចក្រធ្វើកម្ពុជាធ្វើក៏អត់ដាច់ទៀតខ្មែរក្រមនៅតែជាម្ចាស់អញ្ចឹងនោះអញ្ចឹងនៅក្នុងច្បាប់នឹងវាជ្រៅអញ្ចឹង ប៉ុន្តែលើកលែងតែពេលណាដែលយើងមានអំណាចណានោះផ្អែកចឹងដែរទៅណាអំណាចនោះដល់ចាអំណាចយើងពឹងអ្នកដតីទៀតមិនដឹងទេអំណាចដល់យើងកសាងសេដ្ឋកិច្ចឲ្យខ្លាំងខ្លួនឯងមិនដឹងទេអំណាចដល់យើងបានគេមរតកពីណាមកពង្រឹងអំណាចនឹងដឹងដែរនោះអញ្ចឹងប៉ុន្តែសិទ្ធនៅតែជាសិទ្ធអញ្ចឹងនៅតែជាសិទ្ធពេញលេញនៅក្នុងនៅតែអញ្ចឹង គ្រាន់តែយើងមិនបានកាន់កាប់ទេយើងមិនមានមិនមានអំណាចគ្រប់គ្រាន់ដើម្បីយើងកាន់កាប់បើនិយាយពីរឿងហ្នឹងវាជ្រៅដែរប៉ុន្តែបច្ចុប្បន្នហ្នឹងគេអនុញ្ញាតឲ្យយើងទាអញ្ចឹងឲ្យយើងទាសັດហ្នឹងជាជនជាតិដើមហើយហើយរឿងរឿងបើថានិយាយពីរឿងជនជាតិដើមឬមួយក៏មិនជនជាតិដើមអីហ្នឹងពួកអ្នកគេហៅក្រម ក្រុមក្រុមទប់ទល់ជាមួយនឹងសកម្មភាពទៀមទាសិទ្ធិសេរីភាពអីនានាហ្នឹងគេ គេច្រើនតែធ្វើវិភាគដែរគេច្រើនតែធ្វើវិភាគមកនៅលើការនៅលើវេទិកាទៀមទាអីនានារបស់ របស់ណែខ្មែរក្រមយើងអញ្ចឹងគេធ្វើវិភាគហ្នឹងខ្ញុំប្រគល់ណាឃើញគេធ្វើវិភាគតែ តែពីណាសេចក្តីថ្លែងការណ៍របស់ហូជីមិញ1945នោះបាទអត់មាននិយាយហួសទៅវត្តសាសទេតែនិយាយហួសទៅវត្តសាសវាចូលទៅដល់ហើយរឿងរឿងអ្នកណាមានវត្តមានមុនគេនៅកន្លែងហ្នឹងនៅលើទឹកដីកម្ពុជាក្រោមហ្នឹងណាអញ្ចឹងអត់ហ៊ាននិយាយទៅធ្លាយនោះទេធ្លាយអនិយាយត្រឹមតើតា54សញ្ជាតិហ្នឹងគឺជាគឺជាអ្នកគ្រប់គ្រងទឹកដីហ្នឹងកសាងរួមគ្នាអញ្ចឹងគឺថា ប្របួលប្របួលយើងឲ្យទទួលស្គាល់ថាគេនឹងជាអ្នកជាមានហ៊ុនដែរនៅក្នុងកន្លែងនៅក្នុងការប្រកបកើតទឹកដីនឹងអមែនទេ អ្នកណាមកមុនច្បាស់មុនណាមកក្រោយច្បាស់ក្រោយកុំមកឡើងអីយួនឯណាមកជន់ចិត្តដើមមិនដែរនៅខាងនៅខាងវៀតណាមត្បូងនឹងអត់ទេប៉ុន្តែអ្នកណាដែលអាចរួមផ្ទៃរួមរួមចេញពីផ្ទៃរបស់មេដាឬមួយក៏ មានឈាមជរឪពុកជាជនជាតិដើមហ្នឹងឯងអាចខ្លាយជាជនជាតិដើមដែរក៏ដូចតា Aborigine ឥឡូវអញ្ចឹងណាបាទតែជនជាតិអូស្ត្រាលីហ្នឹងឬមួយអ្នកមកពីអឺរ៉ុបណាតកាប្រពន្ធឬមួយនារីតកាប្តីជនជនជាតិ Aborigine ហ្នឹងកូនរបស់អ្នកហ្នឹងคล้ายទៅជាជនជាតិដើមដោយស្វ័យប្រវត្តិណាដោយស្វ័យប្រវត្តិហ្នឹងស្វ័យយៈស្វ័យយៈហ្នឹងប្រែថាកើតឯងទេណា បាទប្រវត្តិហ្នឹងគឺកើតឯងចឹងហ្មងអានោះឯងហ្មងមកពីឈាមហ្នឹងចឹងបាទដូចយើង ថាស្វ័យសម្រេចហ្នឹងក៏សម្រេចដោយឯងចឹងយើងទៅបាទចឹងហ្នឹងបានមកចឹងខ្ញុំបណ្ណាសូមប្រកេនប៉ុណ្ណឹងសិនទេអូខេណែអរគុណហើយថែនហើយឥឡូវមកបាយជួបគុណចាស់សូមនីមានការចាប់អារម្មណ៍ទៅលើការបកស្រាយរបស់ប្រធានយ៉ាងណាដែរ ណាសូមអរគុណលោកបងច្រើនហើយការបកស្រាយរបស់ខ្ញុំដឹងថាល្អហើយច្បាស់លាស់យើងពេលខ្លះយើង មិនដឹងជាមានអីទៅសង្ស័យទេបើខ្ញុំក៏មានបទពិសោធន៍ផ្នែកហ្នឹងវាច្បាស់លាស់ពីរឿងផ្នែកប្រវត្តិសាស្ត្រហើយផ្នែកច្បាប់ណាអញ្ចឹងបងប្អូនដែលបានស្ដាប់នឹងប្រកាសជាយល់ច្បាស់អត់មានអីដែលទៅសង្ស័យនឹងឆ្ងល់ថាខ្លួនឯងនឹងជានរណាទៀតទេ បងប្អូនដែលនៅ ខាងកម្ពុជាក្រោមគឺច្បាស់អញ្ចឹងហ្មងថា ខ្លួនយើង គឺជាអ្នកបកបកើត ទឹកដីហ្នឹងហើយជាអ្នករស់នៅមុនគេនៅ ក្នុងដែនដីកម្ពុជាក្រោមរបស់យើងហ្នឹងអត់ទេថាគឺច្បាស់លាស់នៅ ក្នុង ទាំងច្បាប់ផងហើយទាំងសិទ្ធដែលយើងទទួលបាននៅក្នុង បច្ចុប្បន្នហ្នឹងគឺយើងអាចមានសិទ្ធលើសអ្នកដែលគេគ្រប់គ្រប់គ្រងយើងទៅទៀត បើយើងនិយាយអំពីសិតហ្នឹងស្ដីអំពីជនជាតិដើមយើងមើលតែអូស្ត្រាលីបានណាអូស្ត្រាលីជនជាតិដើមរបស់គេនៅក្នុងតំបន់មួយហ្នឹងយើងយើងមិនអាចទៅប៉ះពាល់អីរបស់គេបានទេក្នុងដែនដីមួយហ្នឹងគឺយើងមិនអាចចូលទៅបានហ្មងគ្រាន់តែយើង លើកទៅតំបន់ទេសចរមួយ គឺអូលូលូហ្នឹងគ្រាន់ភ្នំមួយប៉ុណ្ណឹងឯងយើងកុំទៅអីផ្ដេសផ្ដាស់អីបើគ្មានការអនុញ្ញាតពីគេគឺអត់បាន តែម្ដង បានន័យថាគឺជាជនជាតិដើមគេគេបានបង្កបង្កើតគេនៅកន្លែងហ្នឹងគឺកន្លែងដែលគេគោរពបូជាហ្នឹងគឺយើងមិនអាចទៅប៉ះពាល់តតែយើង មានសំការអនុញ្ញាតហើយគេមានដែនដីស្វ័យភាពរបស់ គេតែម្ដងយើងយើងឧទាហរណ៍ថានៅក្នុងប្រទេសអូស្ត្រាលីយើងយើងមើលតើគេគេគេមានសិទ្ធិអញ្ចឹងគេការពារអញ្ចឹងគេគោរពច្បាប់អញ្ចឹងហើយគេនៅតែឲ្យតម្លៃជនជាតិដើមហ្នឹងគឺលើស ពីអ្វីដែលគេមានទៀតហើយគេយកចិត្តទុកដាក់ណាគេធ្នមណាជនជាតិដើមហ្នឹងទោះបីតែជនជាតិដើមហ្នឹងធ្វើអីអីក៏ដោយគឺមិនគេមិនហ៊ានអីទៅប៉ះពាល់អីអឺជនជាតិដើមរបស់គេទេទោះបីថាជនជាតិដើមហ្នឹងគាត់មិនធ្វើ ការឬក៏គាត់ដើរប៉ឡាយឬក៏មាន បញ្ហាអីតាមផ្លូវសាធារណៈគេគ្រាន់តែទៅណែនាំឲ្យធ្វើអញ្ចេះធ្វើអញ្ចេះគេមិនអីទៅចាប់កង់ចាប់គ្រាចាប់អីគឺគឺរឿងតែម្ដងបានន័យថាយើងបំពេញច្បាប់ ជាមួយនឹងសិនជិតជាដើមតែម្ដងនៅបានន័យថាគេគោរពណាច្បាប់គេនៅខាងអូស្ត្រាលីគេគេផ្ដល់សិទ្ធឲ្យជនជាតិដើមនោះគឺច្បាស់លាស់អញ្ចឹងហ្មងឃើញទេអញ្ចឹងមានអីដែលគេត្រូវទៀមទាទៀតបើគេឲ្យផ្ដាល់សិទ្ធអឺច្រើនជាងអឺជនជាតិដែលគេមករស់នៅក្នុង ប្រទេសរបស់គេមានអីដែលត្រូវតវ៉ាមានអីដែលត្រូវប្រឆាំងទេយើងយើងមើលស្ថានភាពសពថ្ងៃនឹងមើលហើយប្រសិនបើ រដ្ឋាភិបាលយួនណាផ្ដាល់សិទ្ធខ្មែរក្រមដោយអបូរីជីនីអញ្ចឹងណាគឺបានន័យថាយើងមានអីដែលត្រូវតវ៉ាទៅប្រឆាំងអីទៀតបើសិនបើយើងមានសិទ្ធការពារវប្បធម៌សង្គមកិច្ចនេះការពាររក្សានៅ ទំនៀមទម្លាប់ប្រពៃណីរបស់យើងមានការងារគ្រប់គ្រាន់ហើយប្រាក់ខែមានធ្វើការងារធំឲ្យដូចគេអញ្ចឹងសួរថាយើងតើធ្វើអីទៀតយើងឧទាហរណ៍សង្ខេបមួយទៀតនៅ ខាងផ្នែកខាងសរិនយើង គេគេផ្ដល់សិទ្ធស្មើទាំងអស់អ្នកឯងមានសិទ្ធធ្វើអីចង់បើកសាលាក៏បានហើយកូនចៅរៀនក៏មានសិទ្ធដូចគ្នាទៅធ្វើការរត់ដូចគ្នា ស្អីស្អីក៏ដូចគ្នាទាំងអស់ហើយគេមានតាមទេអីចង់បានស្អីទៅបើក៏ឲ្យសិទ្ធស្មើគ្នាដែលយើងកំពុងតែធ្វើសពថ្ងៃហ្នឹងដែលខំធ្វើហ្នឹងបានន័យថាយើងវាមិនតាន់បានទទួលសិទ្ធហ្នឹងបានជាយើងខំម្នាក់ម្នាក់ខំប្រឹងធ្វើខំប្រឹងរក្សាហ្នឹងឃើញទេ អញ្ចឹងយើងខំប្រឹងធ្វើសពថ្ងៃដូចជាមានវត្តអារាមហ្នឹងមិនមែនយួនហ្នឹងលើកយកតឲ្យយើងងាយងាយទេ ខ្មែរក្រមយើងបូជាសាច់ស្រស់ឈាមស្រស់បូជាអ្វីគ្រប់យ៉ាងទាំងអស់ដោយសាររសាការពារនៅវប្បធម៌របស់របស់យើងឃើញបានន័យថា គេគេមិនងាយឲ្យយើងងាយងាយយើងឃើញមានវត្តហ្នឹងកំថាគេឲ្យយើងដល់ងាយងាយបានន័យថាយើងខំប្រឹងណាទាំងបរិស័ទក្តី ទាំងប្រសង់ក្តីណាដែលបើយើងនិយាយពីការអប់រំវិញគឺរដ្ឋនឹងគឺមិនបានទទួលអីឲ្យប្រាក់ខែសម្រាប់គ្រូបាលីឬក៏គ្រូបង្រៀនដែលនៅវត្តដូចជាគ្រូបង្រៀនអក្សរកម្មក្តីគ្រូបាលីទី1ទី2ក្តីយើងឃើញមានរដ្ឋឧបត្ថម្ភពីណាគឺបានន័យថាប្រជាអធិការវត្តហើយនិងពុទ្ធបរិស័ទហើយសួរថាយើងមានរដ្ឋមានការទទួលខុសត្រូវនឹងការគ្រប់គ្រងឧបត្ថម្ភទៅដល់ អឺប្រសងឬក៏ជនជាតិដើមនេះគឺអត់ទេ បានន័យថាយើងខំធ្វើដោយខ្លួនឯងយើងឃើញទេហើយបើសិនបើថាសាសជាតិដតីគេឧបត្ថម្ភសាសជាតិគេយើងឧទាហរណ៍និយាយទៅនិយាយមកវិលចូលនៅក្នុងភូមិកំរែងទៀតទេយើងមើលម្ដុំនៅក្នុងភូមិកំរែងទេសួរថាមានវត្តលោកយួនប្រមាណអ្នកប្រមាណវត្ត ហើយសួរថាយើងជាជនជាតិដើមហ្នឹងគ្រាន់តែសុំកន្លែងមួយធ្វើសាលាឈប់ទៀនសោះហ្នឹងដើម្បីឲ្យបងប្អូន ខ្មែរយើងនៅកន្លែងហ្នឹងធ្វើជាកន្លែងសក្ការៈបូជា ធ្វើកន្លែងបដោះបដាលនៅអសរសាស្ត្រចង់បានបង្ហាញនៅវប្បធម៌ឲ្យគេគេស្គាល់ចង់រក្សានៅទំនៀមទម្លាប់ប្រពៃណីក៏មិនបានផងឃើញទេបានន័យថាសពថ្ងៃហ្នឹងគឺគេចង់បំបត្តិអ្វីដែលជាសិទ្ធិជនជាតិដើមរបស់យើងដែលខំប្រឹងរស់នៅនៅដែនដីកម្ពុជាក្រោមនោះតែម្ដង គឺយើងយើងដូចថាយើងមើលសពថ្ងៃដែលមាន អ្នកចម្រៀងខ្មែរក្រមក្តីសិល្បៈខ្មែរក្រម ក្តី គឺយើងមិនមែនតែឲ្យយើងដល់ងាយងាយទេគឺខ្មែរក្រមខំប្រឹងតស៊ូណារក្សាតម្រង់តែបានប៉ុណ្ណឹងដូចជា សម្លៀកបំពាក់អីចឹងឃើញមិនមែនថាគេនឹងឲ្យយើងនឹងទៅស្លៀកពាក់បានថាខ្មែរក្រមយើងខំប្រឹង ដោយខ្លួនឯងងើប្រឹងដោយខ្លួនឯងដោយយល់ថានេះជាវប្បធម៌របស់យើង នេះគឺជាទំនៀមទម្លាប់ប្រពៃណីរបស់យើងអញ្ចឹងយើងចិត្តខំហ្នឹងទៅបីថានៅក្នុងផ្ទះរបស់ខ្លួនហ្នឹងក្រលំបាកយ៉ាងណាដល់ពេលបុណ្យទានសុកចិត្តទៅជួលសម្លៀកបំពាក់ខ្មែរហ្នឹងមកស្លៀកទៀតទេដើម្បីអីគឺដើម្បីរក្សារក្សានៅន័យថាវប្បធម៌របស់យើង ខ្មែររបស់យើងគឺពាក់អាវពុងឬក៏សម្ពុតអីអីអញ្ចឹងទៅតាមទំនៀមទម្លាប់ប្រពៃណីយើងធ្វើដូចជានៅស្រុកខ្មែរអញ្ចឹងនេះទៅបីតែគាត់ក្រអត់មានលុយទិញផ្ដាល់ខ្លួនផង ទុកចិត្តទៅជួល គេស្លៀកម្ដង100 200អីអញ្ចឹងគឺដើម្បីអីគឺដើម្បីរក្សាហើយសិតថាគេមានផ្ដាល់តងកន្លែងឲ្យតម្លៃតងកន្លែងហ្នឹងនៅគឺគេមិនតាន់ឲ្យតម្លៃយើងតងកន្លែងហ្នឹងគឺគេមិនឲ្យយើងមានសិទ្ធស្មើដោយគេទេអញ្ចឹងបានន័យថាយើងអ្នកខ្លះថាអឺចាំងទៀមទៀតអីទៀតបានន័យទៀតយើងឃើញមានភាសាខ្មែរប្រយើងនៃមានលខនឬក៏មានអ្នកចម្រៀងខ្មែរក្រមរបស់យើងយើងចង់បានទៅទៀតសិតថាយើង ចឹងបានន័យថាបានន័យថាដែលមានស្រុកថ្ងៃនោះសួរថាយួនលើកឲ្យយើងឬក៏យើងខំប្រឹងប្រែងតែខ្លួនឯងយើងយើងចង់បានន័យថាឲ្យមានទលំទលេចឹងហ្នឹងទៅទៀតណាចង់ឲ្យបានន័យថាយើងមានសិទ្ធដូចសិទ្ធជនជាតិដតីអញ្ចឹងដែលបានចែងនៅក្នុងច្បាប់អញ្ចឹងណាយើងឧទាហរណ៍ដូចរឿងរឿងភូមិកំរៃអញ្ចឹងក្រណែសង់សាលាឆោតតែនមួយហេតុអីមិនឲ្យ បានន័យថាគាត់កំពុងតែបំពេញណាកំពុងតែមិនផ្ដាល់សិទ្ធ ជនជាតិដើមទៅឲ្យពួកគាត់ព្រោះនៅក្នុងច្បាប់នេះគឺគេឲ្យមានពង្រឹងផ្នែកវប្បធម៌ពវប្បធម៌ផ្សេងផ្សេងបានន័យថាយើងចង់ជំនឿអីក៏បានចង់ជឿខាងគុំអ៊ុំអាព្រឺក៏ស្អីអឺអ្វីដែលយើង មានតាំងពីបុរាណមកជំនឿស្អីស្អីគឺយើងមានសិទ្ធិដើម្បីនឹងថែរក្សាដើម្បីនឹងការពារហើយនឹងការចូលរួម អ្វី ដែលមាន តាំងពីពីពីមុនមកណា ណានេះគឺហើយបានន័យថាយើងត្រឡប់ដូចថាយើងសិក្សាមើលតើយើងអនុយធម៌បងប្អូនយើងកម្ពុជាក្រម យើងជាម្ចាស់ទឹកម្ចាស់ដី ហើយយើងមិនបានទទួលសិទ្ធដោយគេថែមមិនមិនមិនត្រឹមទាំងបានដោយគេថែមទាំងគេគៀបសង្កត់យើងទៅទៀតឃើញហើយគេខំព្យាយាមដើម្បីបំបត្តិយើងទៅទៀតនៅក្រន់ដែលយើង ធ្វើអ្វីមួយភ្លាមគេចាប់ដើមគម្រាមកំហែងគេបំពេញយើងភ្លាម មកពីអីមកពីយើងនឹងអត់តន់សូវយល់អត់ដឹងច្បាស់អំពី បញ្ហារឿងសិទ្ធិរបស់ខ្លួនហ្នឹងអញ្ចឹងគេមិនដែលបង្ហាញយើងពីរឿងច្បាប់ថាណែឯងសិទ្ធិជនជាតិដើមណែឯងមានចេះមួយចោះមួយណែឯងមានសិទ្ធិអីពង្រឹងស្ថាប័នផ្នែកសេដ្ឋកិច្ចសង្គមកិច្ចវប្បធម៌ឬក៏អាចចូលរួមអីក្នុងសកម្មភាពផ្សេងៗគេអត់ទេណែឯងទៅធ្វើស្រែទៅធ្វើថាប៉ុណ្ណឹងបានហើយគ្រប់គ្រប់ចិញ្ចឹមកប៉េះទៅកំបាច់អីច្រើនពេក ណាគេគេឲ្យយើងគេឲ្យយើងធ្វើតែប៉ុណ្ណឹងសម្រាប់កូនចៅគេគេបញ្ជូនទៅរៀននៅបរទេសគេឲ្យបញ្ជូនទៅរៀននយោបាយសម្រាប់យើង គឺគេមិនចង់ឲ្យចេះអសរមិនចង់ឲ្យចេះវប្បធម៌មិនចង់ឲ្យចេះធរអាយដល់ដល់សោះបានន័យថាគឺគេគៀបសង្កត់យើងខ្លាំងណាស់បងប្អូនកម្ពុជាក្រមគួរតែយល់ត្រង់ចំណុចហ្នឹងឲ្យយើងបែរមើលតែប្រទេសអឺហើយប្រទេសអូស្ត្រាលីហ្នឹងគឺគេផ្ដល់សិទ្ធិឡើងដល់មែនតើហើយសម្រាប់តែបងប្អូនយើងខំ ប្រឹងថែរក្សាប៉ុណ្ណឹងហេតុដូចម្ដេចបានជារដ្ឋាភិបាលយួននឹង ខំប្រឹងរត់បន្តឹងខំប្រឹងធ្វើបាបបងប្អូនកម្ពុជាក្រមម្ល៉េះប្រសិនបើយើងបង្កើតច្បាប់មកហើយយើងសោកចិត្តចោះហត្ថលេខាហើយហេតុអីមិនផ្ដល់សិទ្ធិឲ្យពួកគាត់ឲ្យពួកគាត់ទៅបានរៀនទៅចូលរៀននៅក្នុងសង្គមទៅអ្វីដែលគាត់អាចធ្វើបានប្រសិនបើថាគាត់ចូលរួមនៅក្នុងសង្គមសង្គមភូមិស្រុកនឹងរីកចម្រើនប្រទេសយួនហ្នឹងក៏អាចរីកចម្រើនទៅដល់ដូចដូចដូចគ្នាដែរព្រោះគេថា អ្វីដែលរីកចម្រើននៅក្នុងប្រទេសរបស់គាត់គឺបានន័យថាគឺក្នុងការគ្រប់គ្រង ក្នុងសម័យរបស់គាត់នោះគឺធ្វើឲ្យការរីកចម្រើននឹងហើយប្រសិនបើថាគាត់មិនបានរីកចម្រើននៅក្នុងរដ្ឋរបស់យួនហ្នឹងក៏មិនរីកចម្រើនទៅតាមនឹងដែរប្រទេសក៏ធ្លាក់អន់ថយដែរហើយយើងត្រូវចាំថាអ្វីដែលមាន នៅក្នុងសពថ្ងៃពីចដូនចតាគេមកហ្នឹង បានន័យថាគេចង់រក្សាអាហ្នឹងយើងត្រូវតែផ្ដល់សិទ្ធឲ្យគេ ហើយបើយើងចែកមកហើយបើយើងមិនអនុវត្តច្បាប់មិនគោរពច្បាប់នោះយើងចែកមកធ្វើស្អីណាបើគាត់ថាធ្វើច្បាប់ហើយយកមកផ្កាប់ទុកអីអញ្ចឹងមិនបង្ហាញប្រាប់គេហ្នឹងយើងធ្វើនឹងបានប្រយោជន៍អីក្រៅនៃជាការបង្ហាញនៅខាងក្រៅឯការអនុវត្តផ្ទាល់ហ្នឹងមិនធ្វើសុទ្ធថាយើងធ្វើហ្នឹងគឺដើម្បីអីគឺបានថាអត់អត់មានអត់មានប្រយោជន៍អីសម្រាប់អឺអ្នកម្ចាស់ទឹកម្ចាស់ដីហើយតែសម្រាប់ពួកគេគឺគេមានប្រយោជន៍សម្រាប់យើងជាខ្មែរក្រមគឺអត់មាន អត់មានប្រយោជន៍អីតដល់សោះគ្រាន់តែធ្វើរឿងអីតូចតាចហ្នឹងទៅគំរាមកំហែងទៅបំផត់បំភ័យទៅធ្វើអីសពគ្រប់បែបយ៉ាងគាត់ថាថាវាធ្វើហ្នឹងហាក់បីដូចជាពេកហើយបងប្អូនទៀមទាតវ៉ាសប្តាហ៍ថ្ងៃនេះគឺដើម្បីមិនមែនគេចង់ទៀមទាតវ៉ាដើម្បីប្រឆាំងអីជាមួយនឹងរដ្ឋាភិបាលយួនទេប្រសិនបើយើងផ្ដាល់សិទ្ធឲ្យគេមានសិទ្ធជាម្ចាស់ទឹកម្ចាស់ដីដូចជា Aborigine នៅ ប្រទេសអូស្ត្រាលីគេមានចាំបាច់អីចង់ទាទៀតឲ្យគេសង់សាលាឆោតទៀតទៅ ហ្នឹងហើយឲ្យគេមានសិទ្ធិស្មើដូចយើងទៅចាំបាច់មានគេទៅអីទៅធ្វើទៅតវ៉ាទៅប្រឆាំងទៅទៀមទាស្អីគេគ្មានអាណាគេចង់នោះទេដោយសារតែយើង ធ្វើឲ្យគេនឹងងើបឡើងធ្វើឲ្យគេនឹងបានន័យថាភ្ញាក់រលឹកឡើងតែតែម្ដងអញ្ចឹងគណៈមិនមិនមិនបន្ថែមអីច្រើនទេគ្រាន់តែចូលរួមថាសពថ្ងៃដែលខ្មែរក្រមយើងមានតម្រៀមតម្លាប់ ប្រប្រ័យនៃអសរសាស្ត្រសិល្បៈអីហ្នឹងគឺដោយសារតែ ខ្មែរយើងនឹងខំប្រឹងប្រែងថែរក្សាដោយខ្លួនឯងទេគឺមិនមែនយួនទៅឲ្យយើងទេបើថាតយួនឲ្យយើងនឹងគេអនុញ្ញាតឲ្យយើងធ្វើសាលាឆោតទៀននៅភូមិកំរៃនឹងបាត់ទៅហើយ បានន័យថាយើងមានសប្តាហ៍គឺដោយសារតែខ្លួនយើងទេគឺអត់មានអីយួនដែលឲ្យយើងអឺធ្វើអ្វីដែលស្រួលស្រួលនោះទេខ្ញុំកណាសូមចូលរួមប៉ុណ្ណឹងទេមានខុសឆ្គងអីអរគុណទាំងអរគុណអរគុណច្រើនពួកគុណចាបានចូលរួមបន្ថែមទៅលើ អត្ថន័យនៃបងទៀតធេនបានបញ្យល់ទៅលើហ្នឹងហើយនឹងចូលបន្ថែមទៀតឥឡូវយើងមិនបន្តទៅទេ យើងចូលទៅក្នុងពធវិញពីព្រោះដោយសារតែថ្ងៃនេះយើងបានទុកវេទិកានឹងកន្លះម៉ោងសម្រាប់ឲ្យបងគឹមគូនឹងបញ្យល់ធរបន្តិចយើងបានជជែកគ្នាមួយម៉ោងកន្លះហើយអញ្ចឹងមេត្រា ទី5យើងមិនតាន់ចប់ទេទុកសប្តាហ៍ក្រោយឬយ៉ាងម៉េចមែនទេ ទុកមាត្រានឹងបន្តទៀតហើយមានប្រាប្រានឹងចាប់ហើយតើទេហ៎5ចាប់ហើយសប្តាហ៍ក្រោយគោល6ឥឡូវនឹងមែនទេ6ហ្នឹងក៏អត់មានអីដែរ6ហ្នឹងខ្លីទេបាទ6ហ្នឹង6ហ្នឹងលើគេមួយហ្នឹងនិយាយតែមកបន្តទេបាទដូចថាជនជាតិដើមមាន indigenous is the uh, individual has the right to មានសិទ្ធិចូលជាសញ្ជាតិគេថាមានសិទ្ធិទទួលសញ្ជាតិណាបាទគ្រប់រូបហ្មងគាត់ថាជនជាតិដើមគ្រប់រូបហ្នឹងគឺថាមានសិទ្ធិទទួលសញ្ជាតិហ្នឹងស្រួលយល់ដែរហ្នឹងដូចថាយើងចង់ចូលក៏ចូលទៅយើងចង់មិនចូលក៏បានដែរប៉ុន្តែយើងមានសិទ្ធិគឺថាបើថាចង់ទៅណាហ្នឹងក៏យើងចូលសញ្ជាតិទៅអញ្ចឹងណាយើងមានសិទ្ធិចូលសញ្ជាតិ គេហាមយើងមិនអោយទៅណែជនជាតិដើមអត់មានសិទ្ធទេអត់ទេយើងមានសិទ្ធអញ្ចឹងនឹងសិទ្ធនឹងមកការពារអញ្ចឹងព្រោះអានេះសម្រាប់ដើរហើដោយសារបើយើងជាជនជាតិដើមយើងទៀមទាសិទ្ធស្វ័យយ័តយើងអាចចេញប៉ាសពតខ្លួនយើងបានទេយើងមិនចេញលិខិតឆ្លងដែនខ្លួនយើងបានអញ្ចឹងយើងត្រូវចូលសញ្ជាតិជាមួយណារដ្ឋវៀតណាមអញ្ចឹងយើងត្រូវចូលជា Vietnamese ណា Vietnam nationality ដើម្បីយើងទទួលបានលិខិតបតដ្ឋាន ដើម្បីនឹងធ្វើដំណើរទៅបរទេសហ្នឹងអញ្ចឹងណាណាអឺមានអីទេឲ្យចូលខ្ញុំកណាឃើញណាសប្តាហ៍ក្រោយនឹងក្តៅហ่ะមាត្រា7ត្រា8នឹងគឺក្តៅកគុកហ្មងអូខេឥឡូវយើងមើលទៅសប្តាហ៍សប្តាហ៍ក្រោយយើងចូលទី7ហ្មងណា ចូលទី7ទី6នឹងចាប់ទុកកញ្ចប់អញ្ចឹងទៅហើយបើថាមានអ្នកសួរអីពីរឿងនាយអាយសួរត្រឡប់មិនពុញចេះព្រះអង្គចង់ទូលអញ្ចឹងអារឿងហ្នឹងយើងទៅហួសមែនប៉ុន្តែមែនគេសួរថយក្រោយមិនយល់តាណាក៏ត្រឡប់មកទៅនឹងឆ្លើយជូនគាត់ដែរគេឲ្យចឹងបកសាក្រោយវិញណាបកនោះត្រឡប់ទៅត្រឡប់មកបានតែមិនមែនថា អឺគ្មានថ្ងៃវិលវិញទេមែនទេយើងអាចទៅហើយយើងអាចវិលត្រឡប់ទៅវិញបានត្រឡប់ទៅត្រឡប់មកនៅហ្នឹងអញ្ចឹងទូលហើយនឹងជំរាបបានជ្រាបអញ្ចឹងកែងលោកនៅមានការសង្ស័យអីតាណាបន្តិចព្រោះយើងក៏យើងមិនចង់ទ្រទ្រាំជើងនៅទីនឹងយូរពេកដែរទៅទៅហើយយើងចង់វិលត្រឡប់មកវិញបានអញ្ចឹងទេណា បាទបាទជួសិនឲ្យទៅចំកន្លែងក្តៅនោះអូទី7ទី8នឹងដល់ហ៎បងអាចារ្យបាទហ្នឹងណាណាចាហ្មងមុនមុននឹងយើងចូលទៅប្រថុយយើងអាចមើលសំណួរអីបន្តិចសិនទៅហើយនេះចាំចូលធសំណួរទេអត់មានអត់មានសំណួរទេអាចារ្យចំណាប់អារម្មណ៍អីបន្តិចសិនទៅយើងមើល បងប្អូនកុំចំណាប់អារម្មណ៍ផ្ដល់ជាកំណត់យោបល់អីយើងបាទត្រូវពិនិត្យមើលខមមិនហ្នឹងពេលអត់អត់មានឃើញការចូលរួមមកចូលរួមណាអញ្ញាលីណាលីណាយើងនៅឯមិនបងបូណាតហ្នឹងថាខ្ញុំគូណាថ្វាយអង្គមបឋមមេចាទាំងពីរព្រះអង្គពីចម្ងាយ សូមអធិស្ឋានទៀតសូមគោរពជំរាប សួរលោកវាគ្មិនទាំងពីរ ខ្ញុំបាទមានសេចក្តីរីករាយណាស់នឹងចូលរួមស្ដាប់ KKCC សូមសរសើរលោកវាគ្មិនដែលបាននិយាយការពិតធ្វើឲ្យយុវជនយុវតីខ្មែរបាន ដឹងកាន់តែលម្អិតអធិប្បាយបានកោះបាយល្អណាស់ចំពោះខ្ញុំគ្រប់គ្រងអរគុណសូមអរគុណច្រើនមួយលីណាលិនលិនណាលិនលិនលិនណាយើងនឹងបាទណា ឯងខ្មែរក្រមខេត្តទាំងអីជម្រាបសួរពុកទាធេនអស់ញោមធេនមានកូនម្នាក់ឈ្មោះកូននៅខ្មែរក្រមផ្លាំងជំរាបសួរពុកទាធេនបាទហើយខាងក្រោមនេះក៏ថាកម្ពុជាក្រមជំងឺកំពុងតែរាតត្បាត ខ្លាំងពីសប្តាហ៍ហើយខ្ញុំមិនហ៊ានចេញពីផ្ទះទេល្អហើយអូ lockdown ដែរអើយថែជួនកូនប្រុសអើយកម្ពុជាក្រមយួន យួនវាប្រើល្បិចធ្វើខ្មែរឲ្យទៅជាយួនត្រឹមត្រូវដូចជាញោមទៀតថេនបាន លើកឡើងតាំងពីយប់វិញអញ្ចឹងគឺ ស្ដេចមិញម៉ាំងយ៉ាឡុងធីវទ្រីហ្នឹងគឺស្ដេចទាំង3នេះគឺមានវិធីសាស្ត្រដើម្បីនឹងបំបត្តិពូជខ្មែរយើងឲ្យទៅជាយួនក៏ប៉ុន្តែវាមិនអាចទៅរួចព្រោះអីយើងមានវប្បធម៌ទំនៀមទម្លាប់ប្រពៃណីហ្នឹងប្រៀបបីដូចជាទឹកប្រែទឹកសាបហ្នឹងគឺមិនអាចចូលគ្នាបានទេគឺចែកដាច់ដោយឡែកតែម្ដង ប្រសិនបើយួនអាចចូលចិនបាន ណែប្រសិនបើថាខ្មែរគឺมันអាចចូលជាមួយនឹងយួនជាមួយនឹងចិនគឺបានន័យថាមានទំនៀមទម្លាប់ប្រពៃណីអីគឺផ្សេងមើលទៅខុសគ្នាស្រឡះតែម្ដងតែទៅបីជាគេខំប្រើយុទ្ធសាស្ត្រអីឥឡូវយើងក៏បានដឹងអំពីល្បិចពិតទៅបុតរបស់យួនហ្នឹងយើងក៏អាចមានឱកាសដើម្បីបង្ហាញប្រាប់បងប្អូនយើងនៅខ្មែរយើងឲ្យបាន ភ្ញាក់រលឹកដឹងខ្លួនខ្លះខ្លះហើយឥឡូវពួកគាត់បានយល់ហើយ កាលពីមុនអត់មាន សម័យប្រព័ន្ធការផ្សព្វផ្សាយគេធ្វើមិនក៏បងប្អូនយើងនៅតែ សងំឈួរអបដៃត្រឹមតែការសោកស្ដាយតែប៉ុណ្ណោះឥឡូវនេះយើងមានបញ្ហាអីយើងអាចផ្សាយព័ត៌មាននោះទៅឲ្យបងប្អូនយើងបានជ្រាបអញ្ចឹងបើថាចាញ់ល្បិចគេនោះគឺប្រហែលជាមិនចាញ់ល្បិចគេទៀតទេយើងមានល្បិចទុកតល់ក្នុងការលើនឹងរល្បិចឲ្យការពាររបស់ខ្លួនទៅវិញទេណា អូខេឥឡូវមើលអត់មានសំណួរអីទេគាត់ថាគេចូលរួមឯខាងក្រោមហ្នឹងគាត់ចូលរួមតែចាំបែរមកជួបបងគីមគូដើម្បីឲ្យគាត់បញ្ចេញនៅពធចំក្រោយបន្តិចទៅដើម្បី ជាការជាធម្មបណ្ណាការណាតាមណាការជួយដល់ពីអតីតមុនអីគេចង់និយាយអំពីទិដ្ឋធម្មកៈអីធរដែលនាំឲ្យកើតប្រយោជន៍ក្នុងបច្ចុប្បន្ន4យ៉ាងនោះជួយបកស្រាយអីគេ បានឥឡូវឥឡូវឥឡូវបងគូបកស្រាយលេហ្នឹងឬក៏ចូលធរអង្គគូអីខ្ញុំកណាមិនសូវបានចាំច្បាស់លាស់រឿងប្រយោជន៍4យ៉ាងបច្ចុប្បន្នហ្នឹងទេប៉ុន្តែនិយាយរឿងធរដែលធ្វើបានសម្រេចតាមប្រាថ្នាហ្នឹងបានយល់ខ្លះតើឥឡូវឥឡូវបកស្រាយតាមហ្នឹងចាស់ឥឡូវទុកប្រយោជន៍4យ៉ាងឲ្យបងផេនពយល់ឥឡូវចូលរឿងដែល ប្រពុតលោកបានសម្ដែងអំពីធម៌ដែលធ្វើឲ្យសម្រេចតាមក្តីប្រាថ្នាហ្នឹងវាមាន5យ៉ាងណាមាន5យ៉ាងហ្នឹងនិយាយពីអីខ្លះទី1និយាយពីសទ្ធា ទី2សិលទី3សុតៈទី4ចាកៈទី5បញ្ញា បើយើងមានធម៌នឹងគ្រប់បរិបូរ នៅក្នុងខ្លួន ហើយប្រតិបត្តិបានត្រឹមត្រូវបរិបូរហើយព្រះសម្ពុទ្ធត្រាស់ថាយើងប្រាថ្នាជាអ្វីក៏បានប្រាថ្នាចង់បាន អីក៏បានដែរតាមចិត្តរបស់យើងតើពាក្យថាសទ្ធាហ្នឹងព្រះអង្គសន្ទោយដល់សទ្ធាគឺការជឿយ៉ាងជាក់ស្ដែងយ៉ាងច្បាស់លាស់ថាព្រះសម្មាសម្ពុទ្ធអង្គម្ចាស់ព្រះអង្គបានត្រាស់ដឹង នៅធរទាំងឡាយទាំងពួងដោយបតីដោយប្រងឯងមិនមាន គ្រូអាចារ្យណាបដៅឡើយបានសេចក្តីថានេះព្រះអង្គសម្ដៅយោតែព្រះសម្មាសម្ពុទ្ធក៏ថ្នាក់ថាតថាគតេអេកន្តកតោអភិបសណោបានសេចក្តីថាជ្រះថ្លាយ៉ាងក្រៃលែងចំពោះព្រះតថាគតតែអង្គមួយប៉ុណ្ណោះនេះសទ្ធាឲ្យជឿជាក់ថាព្រះសម្មាសម្ពុទ្ធត្រាស់ដឹងពិតប្រាកដ អ្វីដែលព្រះអង្គសម្ដែងមកมันអាចខុសបានទេគឺត្រូវគ្រប់កាលវេលា ត្រូវគ្រប់លក្ខណៈទោះបីវិជាសាស្ត្រជឿនឿនដល់កម្រិតណាព្រះសម្មាសម្ពុទ្ធសម្ដែងធម៌របស់ព្រះអង្គมันខុសលក្ខណៈនោះឡើយឧទាហរណ៍ថាព្រះអង្គសម្ដែងថាអឺវិញ្ញាណស្ថិតនៅ4កន្លែងអញ្ចឹងទៅទីស្ថិតនៅរបស់វិញ្ញាណទីអាស្រ័យនៅរបស់វិញ្ញាណមាន4អញ្ចឹង បើយើងអង្គុយសមាធិទៅយើងឃើញ4ហ្នឹងពិតប្រកបហើយវាមិនហួសពី4យ៉ាងហ្នឹងទេដូច្នេះនេះហើយដែលជាធម៌ពិតរីឯសិលវិញព្រះអង្គសម្ដៅយកត្រឹមសិល5ប៉ុណ្ណោះឯងសិល5គឺយើង មានអ្វីខ្លះសិល5ហ្នឹងមានបាណាតិបាតាវេរមណីអីហ្នឹងការវិចាកការសម្លាប់សត្វនេះមួយ ការវាចារួចទ្របរបស់គេនេះមួយការវាចាខុសការវាចាក្នុងការប្រព្រឹត្តខុសពីនៃកម្មនេះមួយកម្មទាំងឡាយនឹងការវាចាការពោលនៅពាក្យកុហកនេះមួយ ហើយការវាចានៅការផឹកទឹករបស់នេះមួយអាហ្នឹងព្រះអង្គចាត់ថាជាសិលលក្ខណៈជាសិលណាសូមឲ្យមាន ទៅ5ជាគោលណាអាហ្នឹងសិល បើនិយាយពីសុតៈវិញវាមានច្រើនណាសុតៈហ្នឹងមានច្រើនបែបច្រើនយ៉ាងបើយើងមិនព្រួយយកខ្លុយថាមានអីមានមានវិន័យមានប្រសូតមានព្រះអភិធម្មអីចឹងដូច្នេះអ្វីដែលព្រះអង្គចង់ឲ្យយើងចងចាំបានយើងមិនបាច់ចងចាំដល់ច្រើនគ្រប់នោះទេបើយើងចាំចងចាំអស់ធម៌របស់ពុទ្ធហ្នឹងបានន័យតែយើងត្រាស់ដឹងដោយពុទ្ធដែរហើយយើងជាពុទ្ធជនចាំបាន តែមួយបទក៏បានតែប៉ុនសុំឲ្យចាំច្បាស់ ក្នុងចិត្តចាំមិនភ្លេចនឹកពេលណាបានពេលហ្នឹងដូចជាមេលេខគុណអញ្ចឹង2គុណ2 4អញ្ចឹង2គុណ3 6អញ្ចឹងទៅចាំបាននឹកពេលណាបានទៅចិត្តហើយឲ្យពិចារណាឲ្យយល់ច្បាស់នៅធរទាំងឡាយនោះនៅធរនោះដែលយើងចាំបាននោះយល់ច្បាស់អាហ្នឹងអានិសង្សដ៏ធំធេងបើយើងចាំបានអញ្ចឹងយល់ច្បាស់អញ្ចឹងហើយអានិសង្សដ៏ធំណាស់អានិសង្សនោះ ព្រះអង្គថាបុគ្គលដែលចាំបានធរហើយយល់ច្បាស់អញ្ចឹងទោះបីជាខ្លួនពេលធ្វើមរណកាលមានសតិទាំងផ្លត់ក៏ដោយក៏មិនចុះក្នុងអបាយទុគតិដែរក៏បានតកើតជាទេវតាណាមួយក្នុងកម្មភពនោះហើយឱកាសដែលបាន សម្រេចជាលុះធរនោះនឹងមាន4យ៉ាង ទី1ថាពួកទេវតាទាំងឡាយនឹងសតិ មានមានសតិនឹងរលឹកបានយ៉ាងយឺតមិនលឿនដូចយើងជាមនុស្សលោកទេ តែការត្រាស់ដឹងបាននៅធរនោះ មានការលឿនយ៉ាងឆាប់រហ័សនេះជាទី1ទី2មានភិក្ខុសង្ឃដែលនៅក្នុងឋានមនុស្សយើងនេះ មានបានឈានមានបរិហាហោះហើរបានព្រះអង្គឡើងទៅសម្ដែងធម៌នៅឋានទេវតា បានស្ដាប់ធម៌ហើយក៏បានសម្រេចទី3ការដែលខ្លួនឯងនឹងបានស្ដាប់ធម៌ដោយពួកទេវតាគ្នាឯងសំដែងជាមួយគ្នាទៅក៏ស្ដាប់ធម៌ទៅ បានយល់បានត្រាស់ដឹងដែរបានដឹងបានលុះធរដែរទី4មានពួកទេវតាដែលគេកើតមុនគេយល់នៅចាំធរគេមកសំដែងប្រាប់ធរប្រសម្មាសម្ពុទ្ធយ៉ាងនេះយ៉ាងនេះបែបនេះបែបនេះយើងក៏នឹកឃើញទៅបានសម្រាប់ធរព្រាមក្នុងលក្ខណៈ4យ៉ាងនេះអាហ្នឹងអាហ្នឹងនិយាយពីសុតៈការចងចាំច្បាស់ហើយយល់នៅធរនោះ ពធដែលពុទ្ធសម្ដែងចង់ឲ្យយើងយល់ហ្នឹងបើយើង ចង់ចង់ទន្ទិញងាយទៅមានបតិចសមុបាទហ្នឹងទន្ទិញតែប៉ុណ្្នឹងទៅមានប្រមាណតែជាមួយតំពពីរតំពប៉ុណ្្នឹងចាំទៅសូត្រប្រហែល5នាទីផងប៉ុន្តែឲ្យសូត្រដល់ថ្ងៃហើយឲ្យយកទៅពិចារណាហេតុកើតឡើងនៃសេចក្តីស្លាប់ហ្នឹងមកពីណាមកហេតុដែលធ្វើឲ្យរលត់ទៅវិញនៃសេចក្តីស្លាប់ហ្នឹងវាយ៉ាងម៉េចមានតែពីរហ្នឹងឯងអាពីរហ្នឹងហើយជាជាជាអរិយសច្ចខទី2និង ទី3នៃអរិយសច្ច ណាដល់និយាយពីខទី4ខទី4ហ្នឹងមានអី មានចាកៈចាកៈហ្នឹងយើងហៅថាទៀនការអោយណាការអោយហ្នឹងក៏មាន ច្រើនបែបច្រើនយ៉ាងបើនិយាយពីបដិបកលិទៀនហ្នឹងមានដល់14មានតាំងពីសត្វទេរិឆាន មានដល់មនុស្សទ្រុសិលមនុស្សមានសិលអ្នកអស់តោនៃកាម អ្នកបានសម្រេចនៅសតាអីសតាបរិមៈសតាបរិផលរហូតដល់ព្រះអរហន្តសម្មាសម្ពុទ្ធួចដល់សង្ឃទានមានមានភិក្ខុនៃសង្ឃមានភិក្ខុសង្ឃភិក្ខុនៃសង្ឃសង្ឃខាងហើយព្រះសម្មាសម្ពុទ្ធគង់នៅកណ្ដាលអីចឹងរហូតតតទៅដល់ឋានៈសាងគត់សាងព្រះវិហារថ្វាយព្រះសង្ឃនឹងនឹងឈ្មោះថាចាកៈ បានអានិសង្ឃផ្សេងផ្សេងគ្នាណាហើយមានទានម្យ៉ាង ដែលព្រះសម្មាសម្ពុទ្ធចង់ឲ្យយើងធ្វើឲ្យដាច់នៅកម្មបាននោះធ្វើឲ្យបានសម្រេចអរិយបុគ្គលមិនថាឲ្យទាននឹងតិចឬច្រើនទេប្រងសម្ដែងថាឲ្យទានដើម្បីកាត់ផ្ដាច់នៅបន្ទិលសង្ស័យពលគឺសេចក្តីកំណាញ់ ប៉ុន្តែក្នុងប្រសូតដែលព្រះអង្គសម្ដែង ប្រាប់ព្រះសិរីបុត្រនោះព្រះអង្គថាឲ្យទៀនដោយតាក់តែងចិត្តបរិខាចិត្តចុះតាំងតាក់តាក់តែងចិត្តបរិខាចិត្តនឹងធ្វើយ៉ាងម៉េចទៅមាន ប្រសូតមួយទៀតដែលព្រះអង្គសម្ដែងព្រោះជាងឈើព្រះអង្គទៅមើលឃើញជាងឈើអូអ្នកជនបទអត់មានចេះអីទេល្ងងណាបើសិនជាឲ្យទៅកាន់សិល5អ្វីអ្វីហ្នឹងប្រហែលជាធ្វើមិនបានទេអត់យល់ ដូច្នេះព្រះអង្គសម្ដែងពីសារណគមគឺឲ្យជាងឈើហ្នឹងមានត្រៃសារណគម3គឺមានប្រសម្មាសម្ពុទ្ធជាទីពឹងទីរលឹកដោយអត់មានប្រែប្រួលមាន ប្រធរជាទីពឹងទីរលឹកដោយអត់មាន ប្រែប្រួលមានប្រសង់ជាទីពឹងទីរលឹកដោយអត់មានប្រែប្រួលអត់មានប្រែប្រួលនឹងខ្ញុំចង់និយាយថាឧទាហរណ៍ឲ្យយើងជឿក្នុងពុទ្ធសាសនាជឿច្បាស់ហើយ ថាកម្មកើតឡើងអំពីផាសៈអញ្ចឹងពួកយើងជឿច្បាស់ក្នុងពុទ្ធសាសនាហើយយើងចេញទៅក្រៅស្រាប់តែយើងទៅអូបួងសួងទេវតាឲ្យមកជួយយើងធ្វើអញ្ចេះទៅចោះឬក៏ទៅមើលគ្រូទេទោះទេណានេះអាហ្នឹងត្រៃសាអនាគមយើងមិននៅបានបរិបូរអាហ្នឹងមិនមានថាយើងមិនមិនមិននឹកទឹកអាហ្នឹងនិយាយថាឲ្យជាប់នឹងមិនឲ្យញាក់ប្រែទៅណាទាំងអស់ហ្នឹងឲ្យច្បាស់ក្នុងនេះហ្នឹងបានសេចក្តីថាយើងកុំឲ្យទៅជឿអ្នកណាផ្សេងទៀត ដែលក្រៅពីព្រះសម្មាសម្ពុទ្ធសម្ដែងហ្នឹងអាហ្នឹងនៃទលំទលេងណាបាទការដែលឲ្យទៀនដោយប្រះចាកនៅសេចក្តីកំណាញ់នោះ បាននៃព្រះអង្គសម្ដែងទៅកាន់ជាងឈើនឹងថាឲ្យមានពុទ្ធពធប្រសងជាទីពឹងទីរលឹកដោយអត់មានប្រែប្រួល ទី2ឲ្យទៀនទោះជាតិចក្តីច្រើនក្តីសូមឲ្យប្រះចាកនៅសេចក្តីកំណាញ់គឺមិនទិលសង្ស័យមាន បាត់ដៃលាហើយ ត្រេកអរក្នុងការឲ្យនៅចែកនៅទៀនឲ្យទៀនគឺឲ្យរបស់ដែលខ្លួនស្រឡាញ់ជាទីបំផុតឲ្យរបស់ដែលខ្លួនស្រឡាញ់ឲ្យរបស់ដែលខ្លួនហួងហែងរក្សាដាច់ចិត្តឲ្យឲ្យហើយគឺដាច់ស្រឡះមិនចង់បានមកវិញដាច់ស្រឡះនឹងបានសេចក្តីថាម៉េចឲ្យហើយមិនចម្ពាក់ចម្ពិនក្នុងទៀននោះទៀតទេមានបុគ្គលខ្លះឲ្យហើយចង់បានគេឈ្មោះចង់បានល្បី បុគ្គលខ្លះទៀតឲ្យហើយឃើញអានឹងយកទៅលេងល្បែងលេងអីក៏ស្ដីបន្ទោសឯណាណីទៀតអានឹងយើងជាប់ជាពាក់នៅក្នុងទាននោះកាលណាបើយើងឲ្យទានដល់បុគ្គលណាមួយហើយមិនថាមនុស្សទ្រុសសិលមានសិលឬក៏ប្រសងមានសិលរហូតដល់ប្រសម្មាសម្ពុទ្ធទេឲ្យហើយសូមតាំងចិត្តផ្ដាច់ចាកនៅសេចក្តីកំណាញ់នោះมันមានចិត្តជាប់ជំពាក់ក្នុងទាននោះទៀតទេកាលបើមិនជាប់ជំពាក់នៅក្នុងទាននោះទៀតទេ អានិសង្ឃបានបានដល់កម្រិតណាទៅបានដល់សោតាបតិផលជាងឈើនោះក៏បាន សម្រេចនៅសោតាបតិផល ក្នុងពេលនោះនេះព្រះសាស្តាតែអញ្ចឹងរីឯទៀនមួយយ៉ាងទៀតព្រះអង្គសម្ដែងនៅ ក្នុងប្រសូតមួយទៀតថាឲ្យទៀនដោយតតែងចិត្តដោយបរិខាចិត្តមិនថាទៀនសៅម៉ងឬទៀនបរិសុទ្ធទេ អស់ហើយផ្ដាច់ស្រឡះអញ្ចឹងដែរពេលបុគ្គលនោះស្លាប់ទៅសួរថាតើកើតនៅទីណាតើកើតនៅឋានព្រហ្មកាយិកាទៅដល់ឋានព្រហ្មនៅនេះខ្ពស់ណាខ្ពស់ជាងឋានទេវតាកម្មភពទាំង6ចរទៅទៀតណាឋានព្រហ្មហ្នឹងបើព្រហ្មកាយិកាហ្នឹងអ្នកដែលទៅកើតទីនោះបានហ្នឹងតើតែយើងធ្វើសមាធិបានបឋមឈានបានបានទៅកើតនៅទីនោះ បឋមឈានហ្នឹងហើយមិនដាច់ទៀតទៅពេលធ្វើការមរណៈហ្នឹងឲ្យបឋមឈានហ្នឹងតាំងនៅជាប់បានបានបង្កើតព្រមកាយិកា មានមួយយ៉ាងទៀតយើងធ្វើសមាធិបានយ៉ាងមកចត់ហើយឲ្យផ្សាយមេត្តាធម៌ការចម្រើនមេត្តាធម៌នេះក៏បានអានិសង្សស្មើនឹងបឋមឈានទៅកើតនៅ ព្រមកាយិកាដូចគ្នាព្រមកាយិកាជាឋានព្រំចរទី1ដែលពួកទៅកើតហ្នឹងមានអាយុវែងណាស់ចំនួន1កាប់នោះ វិមិកាបនឹងវែងដល់កម្រិតណាទៅសម្មាសម្ពុទ្ធព្រះអង្គថាវែងណាស់យើងរាប់ជាឆ្នាំជាលេខអតមិនបាននេះព្រះអង្គរាប់ជាកាប់ព្រះអង្គចង់ឧបមាថា មានភ្នំភ្នំថ្មមួយណាកម្ពស់មួយយោជទៅតឹងមួយយោជបណ្ដោយមួយយោជមួយយោជហ្នឹងគឺថា16គីឡូម៉ែត្រកម្ពស់ឡើង16គីឡូម៉ែត្រទៅតឹង16បណ្ដោយ16គីឡូម៉ែត្រក្នុង100ឆ្នាំ បរោះម្នាក់ហ្នឹងយកសម្ពុតរបស់ជនជាតិកោសលហ្នឹងយកមកដូចតែយកសម្ពុតហ្នឹងមកមកកោសលើថ្មហ្នឹងមកកកិលលើថ្មហ្នឹងម្ដង ក្នុង100ឆ្នាំយកមកបុកលើថ្មហ្នឹងម្ដងរហូតដល់ថ្មហ្នឹងសាបលាបទៅស្មើផែនដីវិញនោះមួយកាប់មិនពេញបរិបូរឡើយនេះមួយកាប់អាយុវែងដល់ប៉ុណ្ណឹងឃើញទេបើនិយាយមួយទៀតមួយកាប់ គឺសំដៅដល់ផែនដីយើងលេខធ្លុះធ្លេអស់ទៅបានបានមួយកាប់ហើយបុគ្គលនោះទៅកើតនៅ ព្រំវិកាយកានឹងសួរតែអស់ចាមិនតាន់បានអស់ចាទេពីព្រោះមិនតាន់បានសម្រេចធននៅឡើយដល់លុះអស់អាយុពីព្រំកាយកានឹងទៀតបានទៅជាឧបបាតិកៈកំណើតនៅសុធាវៈតែខ្មែរយើងហៅថាសុធាវៈព្រំអង្គមិនបានសម្ដែងប្រាប់ចនទីណាទេ កើតជាសទ្ធាវះព្រំប្រហែលជាអស់លោកពុទ្ធបរិស័ទបានជ្រាបហើយសទ្ធាវះព្រំនឹងសម្រាប់តែអរិយបុគ្គលទៅកើតទេ កាលបើទៅកើតនៅទីនោះហើយរមែងមិនវិលត្រឡប់មកវិញទេថ្នាក់បានសម្រេចនៅអរិយបុគ្គលជាន់ទី3អនាគាមីបាទហើយសទ្ធាវះព្រំនឹងមាន តាំងមាន5ជាន់តាំងពី អវិហាអត្តបាសុទ្ធសាសុទ្ធស័យអកិន្នថាអកិន្នថានឹងខ្ពស់ជាងគេហើយដល់ពេល បានទៅកើតទីនោះហើយ ដល់ពេលស្លាប់ទៅធ្វើមរណកាលពីទីនេះទៅនឹងបានបរិនិព្វាននៅទីនោះឯងនេះនិយាយពីអានិសង្ឃនៃការបរិច្ចាគទានគឺថាឲ្យតិចក្តីច្រើន ក្តីសូមឲ្យតាំងចិត្ត ប្រះចាក់នៅសេចក្តីកំណាញ់ពលគឺមិនទៅសង្ស័យអោយហើយដាច់ស្រឡះមិនជាប់ជំពាក់នឹងទៀនទេសំបីតែព្រះសរិបុត្រដែលជាអគ្គសវៈស្ដាំព្រះអង្គមិនបានជ្រាបផងទូទៅសួរព្រះសម្មាសម្ពុទ្ធណាថាតើអោយទៀនរបៀបណាទៅតម្កល់ចិត្តរបៀបណាទៅបានមានផលធំមានអានិសង្ឃធំឲ្យទានរបៀបណាទៅមានតែផលធំមិនមានអានិសង្ឃធំព្រះសម្ពុទ្ធទ្រង់សម្ដែង7ប្រការអំពីដល់ការតម្កល់ចិត្តនឹង ឥឡូវខ្ញុំគាត់តែជម្រាបចង់បញ្ចប់ទី7ហ្នឹងបានហើយកុំឲ្យអស់ពេលវែងពេកថាពេលឲ្យទៀនម្ដងម្ដងទោះបីដាក់បាតប្រសងក៏ដោយឲ្យទៀនបុគ្គលណាក៏ដោយមានច្រើនយ៉ាងទៀនហ្នឹងយើងទៅសួរសុខទុក្ខអ្នកជំងឺនៅពេទ្យហ្នឹងក៏ឲ្យទៀនពេលឲ្យហ្នឹងតាំងចិត្តឲ្យដាច់ហ្មងថាខ្ញុំឲ្យមិនមានជាប់ជំពាក់ចង់ឲ្យគេឲ្យខ្ញុំវិញទេឬចង់បានគេឈ្មោះចង់បានអ្វីទេខ្ញុំឲ្យគឺដាច់ស្រឡះរបស់ខ្ញុំមិនគិតនឹកដល់ទៀននោះទៀតទេអាហ្នឹងហើយដែលកាត់ផ្ដាច់នៅមិនទៅសង្ស័យមិនទៅសៅមកហ្នឹង ទៅបានទៅជាអរិយបុគ្គលទីបំផិតបានត្រាស់ដឹងនេះហើយដល់ចូលទី5និយាយពីបញ្ញា បញ្ញាហ្នឹងព្រះអង្គបែងចែកជា2វគ្គវគ្គដំបូងហ្នឹងព្រះអង្គទ្រង់ឲ្យយើង ធ្វើសមាធិធ្វើម៉េចឲ្យកាត់ផ្ដាច់ណាដកចិត្តចេញពីនិវរណធម៌ទាំង5និវរណធម៌ហ្នឹងគឺជាកិលេសមួយដែរសម្រាប់ចងយើង ជាសត្រូវសម្រាប់ការធ្វើសមាធិបាននៅអរិយបុគ្គលហ្នឹងជាសត្រូវមួយណានិវរណធម៌ហ្នឹងមានអីខ្លះទៅមានកម្មឆន្ទៈព្យាបាទថៃណមិទ្ធៈថៃណមិទ្ធៈកុកច្ចៈថៃណមិទ្ធៈថៃណមិទ្ធៈឧទ្ធច្ចៈកុកច្ចៈនិងវិជិកិច្ឆាទាំង5ហ្នឹងហើយដែលជាគ្រឿងចងយើង មិនឲ្យយើងលុះបាននៅ សមាធិព្រោះអ្នកអង្គុយសមាធិជួនតាលទៅល្ងួយដេកមុខងល់អីចឹងជារឿងមួយទៅអង្គុយគួយទៅស្អាតនឹកឃើញស្អីឯណារូបស្អាតធ្លាប់នេះអត់នឹកឃើញរឿងអីផ្សេងអាហ្នឹងចិត្តតែនឹកទៅណាអាហ្នឹងនិយាយពីបញ្ញាវគ្គទី1បញ្ញាដំបូងហើយដល់បញ្ញាវគ្គទី2នោះសំដៅឃើញនៅអរិយសច្ចគឺឃើញសច្ចៈនៃការពិតនៅសភាវៈកើតឡើងនិងសភាវៈរលត់ទៅនៃនាមនិងរូប ឬក៏ខណ្ឌទាំង5នោះកាលបើឃើញដូច្នេះហើយយើងខ្លាយទៅជាអរិយបុគ្គលបានហើយបើអង្គុយហើយឃើញនៅរបៀបនេះពីព្រោះការឃើញហ្នឹងមិនងាយទេមិនងាយឃើញបានងាយទេទេណាវិញ្ញាណដែលកើតហើយរលត់ហ្នឹងវាលឿនជាងពលឺព្រះអាទិត្យទៅទៀតព្រោះពលឺព្រះអាទិត្យហ្នឹងបើយើងទៅតាមវិជាសាស្ត្រហ្នឹងក្នុង1វិនាទីហ្នឹងវាចិត្តទៅ300ពាន់គីឡូម៉ែត្រលឿនដល់ប៉ុណ្ណោះ រីឯចិត្តមនោវិញ្ញាណវិញវាទៅតាំងនៅក្នុងនាមនឹងរូបហ្នឹងវាលឿនជាងពលឺព្រះអាទិត្យហ្នឹងទៅទៀតដូច្នេះអ្នកដែលបានឃើញនៅការកើតនិងការរលត់ដោយបញ្ញាមើលឃើញច្បាស់ហ្នឹងតែព្រះអង្គហៅថាវិបស្សនាហ្នឹងគឺអញ្ចឹងឃើញច្បាស់ហើយបានមានសេចក្តីនឿយណាយពីព្រោះនឿយណាយហ្នឹងឃើញអីមកពីឃើញទោសនៃខណ្ឌទាំង5នោះទើបកើតសេចក្តីនឿយណាយបើកើតសេច ឃើញទោសកើតសេចក្តីនឿយណាយហើយមិនចង់បានទៀតទេដែលហៅថាវិរិយកៈនោះចិត្តនឹងវាអស់អស់អស់ស្រឡាញ់នៅនាមធរឬក៏រូបធរនឹងទៀតទេអត់បើថាអស់ស្រឡាញ់ហើយយើងអស់អស់ចង់បានហើយដាច់តណ្ហាហើយអាហ្នឹងនិព្វាននៅកន្លែងហ្នឹងព្រោះនិព្វានកាលណាបើគ្មានវិញ្ញាណគ្មាននាមរូបនៅក្នុងទីនោះនិព្វាននៅទីហ្នឹងឯងហើយព្រះអង្គថាថា បរមានុត្តរសុញ្ញតា គឺសេចក្តីទំនេរដ៏ចង្អៀតស្អិតមួយតូចដែលយើងគ្រប់គ្នាមាន មនុស្សយើងគ្រប់គ្នាមានបរមានុត្តរសញ្ញតានឹងគ្រាន់តែយើងគ្មាន សមត្ថភាព ទៅឃើញទៅដល់កន្លែងនឹងប៉ុណ្ណឹងឯងទៅបានព្រះអង្គឲ្យយើងខំធ្វើសមាធិដើម្បីទៅដល់នឹងពួកខ្ញុំសូមណែបន្ថែមទៀតដែលពីម្សិលមិញហ្នឹងព្រះសង្ឃព្រះអង្គ និងប្រសងឬក៏ប្រសពខ្លះដែលព្រះអង្គថាវិបស្សនាគឺជាសតិប្បដ្ឋាន4ព្រះអង្គឬក៏ញាតិញោមថាយ៉ាងម៉េចក៏ខ្ញុំមិនចំតោះដែរពីព្រោះសតិប្បដ្ឋាន4ហ្នឹងព្រះអង្គទ្រង់សម្ដែងយ៉ាងនេះថាភិក្ខុទាំងឡាយអ្នកទាំងឡាយចូលមានសតិសាមបច្ចញ្ញៈរងចាំពេលធ្វើកាលៈ ធ្វើកាលៈហ្នឹងគឺធ្វើកាលមរណៈរងមានសតិសម្បជញ្ញៈរងចាំសេចក្តីស្លាប់មកដល់ព្រោះកុំឲ្យវាផ្លត់សតិណារងចាំឲ្យទៀងទាត់អូចធួថារងចាំមានសតិសម្បជញ្ញៈរងចាំពេលធ្វើកាលៈហ្នឹងកាលមរណៈហ្នឹងធ្វើយ៉ាងម៉េចប្រងឲ្យយើងសម្ដែងនៅសតិប្បដ្ឋាន4 វិសតិបឋាន4នឹងព្រះសម្មាសម្ពុទ្ធទ្រង់អត្ថាធិប្បាយយ៉ាងម៉េចព្រះអង្គយកអាណាបាណសតិសូត្រទៅអត្ថាធិប្បាយនៃសតិបឋានទាំង4ព្រះអង្គត្រាស់ថាយ៉ាងម៉េចមនាលភិក្ខុទាំងឡាយធម៌ដែលជាឯកនោះមាននៅកាលបើបុគ្គលចម្រើន ហើយធ្វើឲ្យច្រើនហើយរមែងធ្វើនៅធម៌ទាំង4ឲ្យបរិបូរធម៌ទាំង4នោះ នៅពេលដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងធ្វើនៅធរទាំង7ឲ្យបរិបូរធរទាំង7នោះនៅពេលដែលបុគ្គលចម្រើនហើយធ្វើឲ្យច្រើនហើយរមែងធ្វើនៅធរទាំងពីរឲ្យបរិបូរបានមនាលភិក្ខុទាំងឡាយអាណាបានសតិនេះឯងគឺជាធរដ៏ឯកនោះឯងកាលបើបុគ្គលចម្រើនហើយធ្វើឲ្យច្រើនហើយរមែងធ្វើនៅសតិប្បដ្ឋានទាំង4ឲ្យបរិបូរបាន តើចម្រើនអាណាសបានសតិរបៀបណាទៅដើម្បីធ្វើនៅអាណានៃសតិប្រឋានទាំង4នៃបរិបូរនោះប្រងឲ្យយើងពិនិត្យមើលខ្យល់ដកដង្ហើមចូលវែងដឹងចេញវែងដឹងចូលខ្លីដឹងចេញខ្លីដឹងធ្វើសេចក្តីដឹងព្រមចំពោះនៅកាយទាំងពួងដកដង្ហើមចូលដកដង្ហើមចេញធ្វើកាយសង្ខារឲ្យរងាប់ដកដង្ហើមចូលដកដង្ហើមចេញការធ្វើបែបនេះ ព្រះអង្គថាភិក្ខុនោះជាអ្នកតាមឃើញកាយនៅក្នុងកាយជាប្រចាំមានសេចក្តីព្យាយាមដុតកិលេសមានសម្បជញ្ញៈមានសតិនាំអភិជានិងតោមនស្សក្នុងលោកចោចាក់ចោបានអភិជានិងតោមនស្សបានសេចក្តីថាសេចក្តីពេញចិត្តរីករាយនិងសេចក្តីមិនពេញចិត្តនោះចាក់ចោលបានក្នុងលោក នេះយើងនៅទៅបេខាតាំងនៅនោះអាហ្នឹង ហើយព្រះអង្គត្រាស់ទៀតថាមនាលភិក្ខុទាំងឡាយតថាគាត់ពោលថារមែងពោលថាខ្យល់ដកដង្ហើមចូលនិងខ្យល់ដកដង្ហើមចេញនេះថាជាកាយមួយក្នុងចំណោមនៃកាយទាំងឡាយព្រោះហេតុនោះក្នុងរឿងនេះភិក្ខុនោះរមែងឈ្មោះថាអ្នកមានសេចក្តីព្យាយាមដុតនៅកិលេសមានសតិមានសាមបច្ចញ្ញៈមានសតិនាំសេចក្តីពេញចិត្តនិងសេចក្តីមិនពេញចិត្តចាក់ចោលបាន ប៉ុណ្ណឹងហើយឈ្មោះថាកាយានុបស្សនាសតិប្បដ្ឋាននឹងទី1វគ្គទី1វាមាន4ជាន់ឃើញខ្យល់ដកដង្ហើមចូលវិញដឹងចេញវិញដឹងចូលខ្លុយដឹងចេញខ្លុយដឹងធ្វើសេចក្តីដឹងព្រមចំពោះកាយទាំងពួងនិងធ្វើកាយសង្ខារឲ្យស្ងប់ងប់ហើយចង់ចូលទី2ទៀតទេវែងតិចវែងតិចហើយបានទៅមួយបានហើយបានមួយវគ្គហ្នឹងបានអញ្ចឹងអឺកាយសង្ខារហ្នឹងឆ្ងល់ញាតិញោមឆ្ងល់ទេកាយសង្ខារហ្នឹងស្អីទៅ កាយអសង្ខារហ្នឹងបានដល់ខ្យល់ដកដង្ហើមចូលនិងខ្យល់ដកដង្ហើមចេញនេះឯងហៅថាកាយអសង្ខារហេតុម៉េចបានហៅថាកាយអសង្ខារ របស់នោះធម្មជាតិនោះមាននៅ ក្នុងកាយអាស្រ័យនៅក្នុងកាយខ្យល់ដកដង្ហើមនឹងឯងទៅបានព្រះអង្គចាត់ជាកាយអសង្ខារអាខ្ញុំកណាសូមជូនប៉ុណ្ណឹងខេបទេសាធុសាធុសាធុសូមអនុមោទនាសាធុសាធុសាធុអូពីរោះបាទ មានណាប្រភេទអីមានអីថែមទេសតិប្បដ្ឋានហ្នឹងអត់ទេបងលោកលោតមនុស្សទេមួយអាចារ្យខ្ញុំកណានេះអរេគាត់អត់ទៅបាសលោះមកគាត់បាសលោះហើយនិយាយដល់កន្លែងសតិប្បដ្ឋានរឿងសមាធិអីហ្នឹងគឺច្បាស់ចឹងបងស្ដាប់ញៀនស្ដាប់ទៅស្ដាប់ទៅយើងចេះធ្វើទៅ ក្នុងបណ្ណាណែសុំបញ្ជាក់តិចទៀតហ៎បញ្ជាក់តិចទៀតដែលដែលពីម្សិលមិញហ្នឹងថារឿងណែស្ទេប្រឋាន4ជាណែវិបស្សនាហ្នឹងខ្ញុំបណ្ណាមិនហ៊ានបន្តទេប៉ុន្តែ ការដែលធ្វើសតិប្បដ្ឋានចម្រើនសតិប្បដ្ឋានហ្នឹងបើมันបានឃើញ ការកើតឡើងនិងការរលត់ទៅនៃខណ្ឌទាំង5យើងមិនបានឃើញទោសនៅខណ្ឌទាំង5នោះទេបើមិនឃើញទោសទេឃើញតែអាសាតៈ គឺឃើញរសជាតិផ្អែមឆ្ងាញ់នៃខណ្ឌទាំង5យើងមិនអាចផ្ដាច់ចោលនៅខណ្ឌទាំង5បានទេតើយើងឃើញទោសឃើញទោសបាននឿយណាយនឿយណាយទៅបានលះចោលបានអូយអាទិនអាទិនយ៉ាងម៉េចអាហ្នឹងព្រះអង្គប្រៀបដូចជាជាងចំអិនមហូបអាហារថ្វាយព្រះរាជាព្រះអង្គឧបមាណាមានចង្ភៅយើងហៅថាចង្ភៅទៅចុះជាង ជាងចម្អិនមហូបអាហារហ្នឹងណែចុងភៅចម្អិនមហូបអាហារថ្វាយព្រះជាថ្វាយណែជូនហ្នឹងគេហៅអ្នកដាំស្លអើអ្នកដាំស្លហ្នឹងថាអ្នកដាំស្លចឹងចុះដាំស្លថ្វាយព្រះជា និងថ្វាយនឹងជូន មហាម៉ាតឲ្យសោយប៉ុន្តែបើអ្នកដាំស្លហ្នឹងមិនមានការហៅថាយោនិសោមនសិការោមិនមានការឆ្លេះវៃគិតពិចារណាមើលថា ពេលដែលលើកស្ពកលើក បាយចង្ហូបមកវិញហ្នឹងពិនិត្យមើលមើលព្រះរាជាបានឆាត់ណែណែសយនៅអ្វីច្រើនហើយអត់សយអត់សយអ្វីនៅសល់ច្រើនអ្វីអស់ច្រើនពិចារណាកើតបើឃើញថាអូព្រះរាជាសយមហូបមុខនេះច្រើនអញ្ចឹងទៅថ្ងៃស្អែកអញនឹងធ្វើមហូបមុខនេះឲ្យបានច្រើនបន្ថយមហូបមុខនោះអរិយជាមិនចូលចិត្តមហាមាត្រមិនចូលចិត្តធ្វើយ៉ាងនេះទៅបានបានរង្វាន់ពីព្រះរាជាឯអ្នកដែលមានមនសិការៈនោះ ចិត្តតែធ្វើធ្វើទៅអត់បានពិនិត្យគិតគូរទេមិនបានទទួលនៅរង្វាន់ពីព្រះជាឡើយយ៉ាងណាមិញអ្នកធ្វើសតិប្បដ្ឋាន4ហ្នឹងបើមិនឃើញការកើតរលត់នៃខណ្ឌទាំង5ទេក៏មិនអាចលះនៅខណ្ឌលះនៅខណ្ឌទាំង5ចោលបានឡើយយ៉ាងនោះឯងកណាសុំប៉ុណ្ណេះអូខេសាធុសាធុហ្នឹងហើយអរគុណច្រើនហើយបងធម្ម ធម្មវាគ្មិនធម្មវាគ្មិននឹងថាខាងនយោបាយវាគ្មិនហៅធម្មកវុឌ្ឍហើយនៅខាងផ្នែកខាងផ្លូវលោកពីរអ្នកខុសគ្នាណាធម្មវាទីធម្មកវុឌ្ឍធម្មវាទីធម្មកវុឌ្ឍហើយចាខាងខាងខាងផ្លូវលោកគេហៅម៉េចណាខាងផ្លូវលោកវិញហៅម៉េចខាងនយោបាយនេះអូ នយោបាយនេះមិនអីធម្មតាបងនេះមិនមែនជានិយាយទៅមិនចាំជាអ្នកនយោបាយទេគឺថាអ្នកទូទៅណាណាចំណេះដឹងទូទៅណាវាគ្មិនទូទៅបាទហើយសំតសើព្រះអង្គមុនីថ្ងៃនេះព្រះអង្គដូចថាមានទូលបានពីរោះអខ្ញុំកណា ជឿថាព្រះអង្គបានធ្វើការស្រាវជ្រាវច្រើនហើយសូមចូលរួមអបអរសាទរទាំងខ្ញុំខ្ញុំក៏សូមអបអរសាទរអង្គចាស់ដែលជាសរសើរអ្នកឯងអត់ទេសរសើរនិស្សិតសាមណានិស្សិតសារផ្លូវច្បាប់នឹងបានយល់ច្បាស់គួរសមមែនទែននេះជាតម្រាំងស្នងនិស័យសម្រាប់ផ្នែកកម្ពុជាក្រមថ្ងៃក្រោយហើយគុណអរគុណច្រើនហើយអរយើងសរសើរសរសើរដល់ KKCCTV វិញឯង យូរសរសើរណាស់គឺលើកទៅទីពីរីនេះជា អង្គការមួយសម្រាប់ផ្សាយជូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមចេះមានចក្ខុវិស័យដល់ភ្លឺថ្លាហើយចេះរើសមនុស្សដូចថាចូលមកខាងពុទ្ធចក្រក៏បានអាណាចក្រក៏បានបើនយោបាយនយោបាយភ្លាមច្បាប់ច្បាប់ព្រមប្រថុប្រថុចូលព្រោះហ្មងហើយមកនេះថាកម្មវិធីដូចតោដូចដលូនធ្វើអ្នកដែលស្ដាប់ទៅគឺជក់ជក់ចិត្តទៅអ្នកដែលចូលហើយគឺបានន័យថា កម្រនឹងដកចិត្តចេញបានគឺតោះតែចាប់កម្មវិធីនឹងតែម្ដងតែព្រោះពេកនោះបាទអូខេអរគុណណាឥឡូវយើងឡើងដល់2ម៉ោងហើយ2ម៉ោង3នាទីណាអរគុណណាចំពោះការលះបង់ពេលវេលាមកចូលរួមនៅការនេះយើងចាត់ទុកថាជាការរួមចំណែកមួយក្នុងការអភិវឌ្ឍផ្នែកខាងស្មារតីសតិស្មារតីទៀតណាសតិហើយស្មារតីទៀត មារតីសតិឲ្យស្មារតីរបស់កូនខ្មែរឲ្យបានយល់បានឃើញបានដឹងអំពីទស្សនវិជ្ជាទូទៅនៃសង្គមទាំងផ្លូវធម៌ទាំងផ្លូវលោកនឹងយើងបានបង្ហាញអស់ហើយនៅតែនៅឡើយតែយើងនឹងខំប្រឹងស្ដាប់ហើយនឹងខំប្រឹងយកទៅអនុវត្តអឺចំពោះគុណចាស់នឹងបានលះបង់ពេលវេលាច្រើនណាស់តម្រាំបាននិយាយបានប៉ុណ្ណឹងហ៎លោកលោករៀននោះឡើងនឹងឆក់អស់ហើយបកែណាបាននិយាយអត់ប៉ុណ្ណឹង ណាហើយគូនឹងយ៉ាងណាហើយបងថេនក៏យ៉ាងណាខំប្រឹងអានសភើឡើងល្ងឹតភ្នែកអស់ហើយពាក់វ៉ែនតាអស់ហើយដើម្បីអីដើម្បីខំប្រឹងយកមកផ្សព្វផ្សាយដើម្បីឲ្យគុនខ្មែរយើងបានរៀនបានដឹងអំពីទស្សនវិជ្ជាទាំងអស់ហ្នឹងហើយអាត្មានឹងក៏ខំប្រឹងដែរឡើងពាក់វ៉ែនតាដែរខំអង្កត់ភ្នែកអស់ដែរពាក់វ៉ែនតាពីរអត់ពីរ តែតាមកពិតទៅមកសិក្សារៀនសូត្រទៅដូចថាយើងតមានឱកាសខ្លះខ្លះចង់ជែកចម្លែកចង់សិក្សាពីញោមទាំងពីរខាងនយោបាយ ខាងច្បាប់ហើយខាងព្រះធម៌ផងហើយបានលបងជួយណែនាំអីចឹងចិត្តនេះបើថាមាន ការខុសអីយើងជួយកែតម្រង់គ្នាអីចឹងទៅវាជាកម្មវិធីដ៏ល្អកុំឲ្យសារឡើងពេកខ្រាក់ទឹកហ៎ ថ្ងៃណាមួយរឿងថាការសរសើរហ្នឹងមានអត្ថន័យថាម៉េចថ្ងៃណាមួយចាំចាំនិយាយអេគេសរសើរគេលើកទឹកចិត្តណាឲ្យតម្លៃលើកតែនិយាយហ៎អញ្ចឹងអរគុណចាំនិយាយច្រើនចាំថ្ងៃក្រោយចាំនិយាយទៀតតោះដល់អរគុណច្រើនជូនពរបងទាំងពីរហើយនឹងគុណចាស់បានសុខចម្រើនហើយជូនពរអ្នកមើលអ្នកអានអ្នកខមមិនទាំងអស់នឹងបានសម្រេចជោគជ័យក្នុងដំណើរឆ្ពោះទៅដែនដីកម្ពុជាក្រម ក្នុងថ្ងៃអនាគតដ៏ខ្លីខាងមុខនេះយើងនឹងបានសម្រេចដោយសេចក្តីប្រាថ្នារបស់យើងសូមអរគុណច្រើនសូមហើយបង្គំលាសូមចម្រើនពរលាបាទសាធុសាធុសាធុ